ឈ្មោះវ៉ាន់ឌីឈុនខ្ញុំកណាសូមថ្លែងបង្គំសពគ្រប់ចឹងមកសួរថាអឺគេថាមុននឹងឲ្យទេវតាជួយត្រូវជួយខ្លួនឯងសិនសំណួរចុះបើជួយ ខ្លួនឯងបានចាំបាច់ពឹងទេវតាធ្វើអីត្រូវហើយជួយខ្លួនឯងបានចាំបាច់ពឹងទេវតាអីអានឹងពាក្យគ្រាន់តែគេនិយាយក្នុងរឿងកុនដែរអានោះ ជួយខ្លួនឯងចាំបាច់ពឹងទេវតាអីតែថាទេវតា ជួយយើង បានទល់តែគ្លៀងជួយខ្លួនឯងសិនហ្នឹងអាហ្នឹងវាជាន័យធៀបថាទេវតាហ្នឹងដូចដូចអ្នកក្រៅយ៉ាងបើកាលណាយើងអត់មានសមត្ថភាព យើងអត់មានលទ្ធភាពធ្វើកិច្ចការងារណាមួយឲ្យបានសម្រេច ដោយខ្លួនឯងទេអ្នកដទៃគេអត់អសាតួយើងទេឧទាហរណ៍ថាយើងទៅធ្វើការឬក៏យើងទៅសម្ភាសការងារអញ្ចឹងយើងត្រូវមានឯកសារគ្រប់គ្រាន់មាន resume មាន cover letter មានស្អីមាន CV អីសពគ្រប់ចឹងទៅបទពិសោធន៍សពគ្រប់ចឹងទៅអញ្ចឹងអ្នកសម្ភាសដូចទេវតានោះចុង គេអាចផ្ដល់ឲ្យយើងបានទល់តែយើងសមគួរនឹងទទួលនៅការផ្ដល់ឲ្យយើងហ្នឹងក៏ន័យធៀបចឹងទេឧទាហរណ៍ថាអឺនៅពេលដែលយើងល្ងងយើងអត់ចេះអីទាំងអស់ទាំងចំណេះក៏គ្មានគំនិតក៏គ្មានទៅពឹងណាណាក៏វាអត់បានឃើញទេពឹងណាក៏អត់បាន តែដល់យើងមានសមត្ថភាព យើងចេះធ្វើការយើងជាមនុស្សមានប្រយោជន៍ណាណាក៏ត្រូវការយើងដែរ ឃើញទេប៉ិនវាផ្ដើមទៅពីណាទៅ ថាទៅទៅពីខ្លួនយើងនឹងឯងវណ្ណិតាសេងរឿងលោកធ្វើខុសនេះពិបាកណាស់ពីព្រោះបើមាន ក្មេងវ័យកណ្ដាលនិយាយថាលោកធ្វើខុសប៉ុន្តែយាយយាយគាត់ស្ដីឲ្យថា បើទៅវត្តកុំទៅចាប់កំហុសលោក យើងមានចាំបាច់កំហុសឲ្យយើង កណយល់ថានេះខុសនោះត្រូវទីមួយខ្លួនយើងយើងឈប់ធ្វើមានមិត្តភ័ក្ដិបយលទៀតទុកឲ្យលោកខុសតែឯងទៅព្រោះលោកចង់ធ្វើខុសបើយើងវាមិនព្រមនាំគ្នាយល់ណាដូចអាត្មាថាហ្នឹងអាត្មាខំពន្យល់ហ្នឹងគឺចង់ចែកអាពាក្យមានប្រយោជន៍ឲ្យគិតត្រូវឲ្យធ្វើត្រូវហើយនៅរសាប្រពៃណីតដែលយើងសម្រិតយល់ប្រពៃណាណាដែលល្អទុកអាណាដែលវាខុសហ្នឹងរែងវាទៅ រែងវាទៅឲ្យទុកអាណាដែលល្អដែលវាមានប្រយោជន៍ដល់សង្គមជាតិយើង ដល់ការរស់នៅ យើងទុកអានឹងហើយឲ្យវាคล้ายទៅជាមោទនភាពជាតិរបស់យើងអាណាដែលល្អហ្នឹងណាចឹងបាននៅក្នុងសមាគមធម្មកថាក្នុងគោលការណ៍របស់យើងហ្នឹងយើងមានអអអភិរិយមានបដិរូបណា អភិរិយមានន័យថានាំគ្នារក្សាប្រពៃណីវប្បធម៌ណា ដែលល្អណាប្រពៃណីវប្បធម៌ណាដែលល្អវាជាអត្តសញ្ញាណរបស់ប្រទេសជាតិយើងរបស់ជនជាតិយើងដែលជាខ្មែរនឹងត្រូវថែរក្សាប៉ុន្តែបដិរូបចំណុចខ្លះចំណុចខ្លះបើវា គិតថាវាល្អដែរប៉ុន្តែវាមានអារញ៉េរញ៉ៃនៅនឹងវាអត់សូវមានប្រយោជន៍កន្លែងខ្លះយើងកាត់អាកន្លែងខ្លះដែលអត់ប្រយោជន៍នឹងចេញទុកអាកន្លែងខ្លឹមហ្នឹងបដិរូបមានន័យកែប្រែកន្លែងខ្លះគឺ give up ហ្មងកន្លែងដែលវាអត់ល្អគឺចោលហ្មងវាអត់ប្រយោជន៍អីផងកន្លែងអត់ប្រយោជន៍ហើយវាវាមិនត្រឹមតែអត់ប្រយោជន៍ហើយបើវាអាចប៉ះពាល់ផលប្រយោជន៍អានឹងទុកក៏វាមិនកើតទេដូចជា បោសដូចជាបជ្រុយអីដែលថាយូរទៅវាអាចคลายជាមហារាជអីចឹងកាត់ចោល មានអីទោះបីវាកើតមួយយើងមែនប៉ុន្តែបើវាមិនល្អកាត់ចោលទៅបានវារីកចម្រើនរួច ពាក្យថារីកចម្រើន គឺទលទលកែប្រែណាបើមិនកែប្រែ មិនរីកចម្រើនទេគ្រប់វិស័យទាំងអស់ដដែលដដែលមិនអាចរីកចម្រើនទេទល់តែកែប្រែវាលែងតែច្បាប់ធម្មជាតិមួយឯងដែលថាយ៉ាងណាវានៅតែអញ្ចឹងឧទាហរណ៍កើតវាត្រូវតែស្លាប់ ចាស់ហើយវាស្លាប់អឺជារៀបជាធិមរណៈអីហ្នឹងអាហ្នឹងកែប្រែមិនបានទេអាហ្នឹងប៉ុន្តែដើម្បីរីចម្រើនមនុស្សត្រូវតែបដិវត្ត មនុស្សកើតមកលងងនៅពេលដែលរៀនឲ្យចេះហ្នឹងគេហៅថាបដិវត្តនេះវាផ្លាស់ប្ដូរហ៎បើយើងគិតថាកើតមកប៉ុណ្ណាទុកប៉ុណ្ណឹងមិនរីចម្រើនមិនរីចម្រើនទេលងងរៀនទៅវាចេះ វាបំបត្តិលងងចឹងឆេងឃើញវាដូរហ៎ ដល់តែដោបានមនុស្សនឹងរីចម្រើនអញ្ចឹងបានខ្ញុំកណាម្នាក់ឯងខ្ញុំកណាអាត្មាម្នាក់ឯងហ្នឹងក៏វាមិនអាចទៅធ្វើឲ្យសើមសពកលែងទាំងអស់ទេវាទល់តែបកណាគ្រប់ព្រះអង្គនឹងទាំងគុំខ្លាចគុំខ្លាចគេមិនមកវត្តដោយសារតែនិយាយការពិតនោះ តែព្រះអង្គនិយាយការពិតហើយថ្ងៃក្រោយមានតែពិបាកទទួលនិយាយមែនណាឧទាហរណ៍ដូចខ្ញុំកណាអាត្មាចាប់ដើមដំបូងគ្មានពីណាស្គាល់មួយទេអត់ស្គាល់ទេ ប៉ុន្តែវាមានគំនិតមួយថាឲ្យតែយើង ផ្ដល់ការពិតដល់គេឲ្យតែការផ្ដល់ពិតដល់គេឲ្យគេពាល់ត្រូវអាទឹកចិត្តរបស់យើង ថា យើងពិតជាអត់ចង់បានអីពីគេមែនណាគេចង់តែតាមឲ្យណាស់យើងមិនទទួលទេផងឲ្យតែយើងមានភាពស្មោះត្រង់ពិតប្រកបហើយផ្ដល់របស់ ដែលមានប្រយោជន៍ពិតពិតពិតពិតដល់គេហើយគេគេឃើញថាយើងអត់ដែលកុហកគេគេ ឃើញថាយើងអត់បាន ចង់បានអីពីគេមែនយើងមិនបាច់ទៅអួតថាខ្ញុំមិនចង់បានអីពីអ្នកឯងមិនបាច់ទៅអួតទេអាតែនឹងប៉ុន្តែឲ្យមានចំណុចមួយ ថាយើងផ្ដាល់ទៅការពិតឲ្យគេដោយមិនខ្លាចបាត់បង់អ្វីជាបរិស័ទក៏ដោយជាលៀបក៏ដោយរបស់អីក៏ដោយនៅក្នុងឋានៈយើងប៉ុណ្ណឹងនៅក្នុងទួលនេតិយើងជាលោកសង្ឃហ្នឹងយើងធ្វើប៉ុណ្ណឹងបានអង្គគួរឲ្យទុកចិត្តទោះបីសឹកទៅវិញទៅធ្វើតំណាងរះក៏គេទុកចិត្តដែរ ព្រោះលោកនៅលើគំនួកន្លែងហ្នឹងអាចប្រឆោតមនុស្សបានមកកកោកលោកមិនធ្វើផងដល់ទៅធ្វើកាន់ការងារប្រទេសក៏បើបើថាបលំបកូវតាំងពីនៅលោកហើយជា ជាភេទមួយ ដែលយើងត្រូវស្មោះត្រង់ជាមួយប្រជាជនយើងអត់អត់ស្មោះផង យើងធ្វើតែរឿងកុហកកុហកទាំងខ្លួនឯងយល់មិនច្បាស់មុំទៅសឹកទៅដឹកនាំប្រទេសមុំទៅសឹកទៅធ្វើមេឃុំទៀតមិនដឹងមិនពេលនោះគេអត់ប្រកេនផង ហើយយើងនៅលោកនេះទោះបីមិនទៅស្រោចទឹកអូមអាមអីក៏មានបាយឆានដែរតែដល់ទៅទៅទៅធ្វើជា អ្នកដឹកនាំជាកុហកវិញ មានណាប្រកេនទៀតនឹងគណិតពុកអលួយកើតស្អីខ្លះបើជីវិតជាលោកសង្ឃប៉ុណ្ណឹងដើរតួនាទី6ហ្នឹងមិនបានណា6មិញហ្នឹងណែនាំមិនអោយដើរចូលផ្លូវអាក្រក់ណែនាំតែពីរឿងផ្លូវល្អពន្យល់កន្លែងណាដែលបរិស័ទមិនតន់យល់ អឺអឺទោះដែលមិនតាន់បានស្ដាប់ពន្យល់ចំណុចដែលបរិស័ទមិនតាន់យល់អនុគ្រោះដោយចិត្តល្អដោយមិនចង់ទៀមទាហួងហែងបរិស័ទដើម្បីមកជារបស់អញហើយនឹងផ្លាប់ប្រាប់ផ្លុសត្រង់មែនទែនអានេះមានប្រយោជន៍អានេះអត់ប្រយោជន៍ប្រាប់ត្រង់ត្រង់ចឹងតែមកអាហ្នឹងចំណុចចុងក្រោយអាហ្នឹងមនុស្សយុទ្ធធរហើយយុទ្ធធរតាំងពីឥឡូវហើយបើសឹកទៅវិញក៏គេនៅតែទុកចិត្តចឹងដែរបើយើងទៅកាន់ការងារទៅជា NGO ឬក៏ទៅធ្វើមេឃុំឈោឈ្មោះមេឃុំហើយជាជាប់ទៀតព្រោះគេបានទំនុកចិត្តតាំងពីនៅលោកហើយកុំសង្ឃឹមថាមើលនៅលោកហើយមិនបានផ្ដល់ប្រយោជន៍អីដល់គេសឹកទៅវិញបានទៅផ្ដល់ប្រយោជន៍ថឹកកុំកុំយល់អញ្ចឹងមនុស្សទោះបីនៅក្នុងភាពជាស្អីក៏ដោយជាលោកសង្ឃក៏ដោយជាកុហកក៏ដោយមនុស្សបំរុងល្អគឺល្អហើយហើយបើមនុស្សបំរុងខូចនៅក្នុងស្អីក៏វាខូចដែរ មនុស្សបំរុងអត់ប្រយោជន៍នៅក្នុងភេទជាអីក៏អត់ប្រយោជន៍ដែរវាអត់ប្រយោជន៍បាទព្រោះមនុស្សដែលមានធាត ជាសัพបរោះព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាតំបន់ណាដូចតំបន់ណាទេប៉ុន្តែបើសัพបរោះនៅទីណា សុខដុមរមនាវានៅទីនោះណារស់ក្នុងទីណា ធ្វើឲ្យកន្លែងហ្នឹង ទៅជារុងរឿងរស់តាណាធ្វើតានឹងរុងរឿងអញ្ចឹងបានអឺរឿងរឿងអីទឹកប៉ាលិតហ៎ ពេល4ហ្នឹងប្រព្រឹត្តខូចមកមកដឹកចុងឈើច្រត់អ៊ំមកអ៊ំជាព្រះរហន្តដល់ប្រព្រឹត្តខុសទៅអ៊ំនឹងថាយើង មិនអាចដើរជាមួយ មនុស្សមាន ចិត្តបាបចឹងបានទេមនុស្សធ្វើខុសចឹងហើយដល់ពេលទៅក៏គិតថានៅលោកធ្វើមិនបានចឹងសឹកដល់សឹកឯងស្លៀកពាក់សម្លៀកបំពាក់ ក៏មកថ្វាយបង្គំលោកម្ដងទៀតថ្វាយបង្គំថាលោកអ៊ំមុននោះខ្ញុំជាលោក បានប្រព្រឹត្តខុសហើយ តែឥឡូវខ្ញុំ ជាកុហកហើយសូមឈប់ប្រកាន់ទៅសូមធ្វើដំណើររួមជាមួយនឹងខ្ញុំ ដឹងលោកថាម៉េចហ៎បោអិវាបពចិតាវាបាបោអិវៈថាបុគ្គលបាប ទោះបីនៅជាបបចិត្តក៏ដោយឬក៏នៅជាក្រហោះក៏ដោយវាបាបដូចគ្នាមែនទេនៅលោកខ្ញុំរត់ធ្វើអីមិនកើតទេរត់សាងប្រយោជន៍អីមិនកើតថាវាមិនមែនទេប្រយោជន៍ត្រូវធ្វើមានតាដូចទូនាទីខ្ញុំកណាថ្មពងនិយាយចឹងសួរថាតើយើងនាំគ្នាបំពេញទូនាទីនឹងបានប្រមាណឬក៏នាំគ្នាប្រឡប់ទៅប្រជាជនទេយើងជាអ្នក ឲ្យធម្មទានណាទូនាទីយើងជាលោកហ្នឹងណាឲ្យធម្មទានណាដែលជាទានលើសគេទៅចែកអង្គចែកប៊ីចេងទៀតឲ្យការយល់ត្រូវដូចញោមព្រឹកមិញគាត់ប្រាប់ចឹងចូលឆ្នាំទៅនាំគ្នាពូនភ្នំខ្សាច់ផ្ដាច់កម្មពីអីចឹងហើយឲ្យយកកាក់យកលុយយកអីទៅដាក់ក្នុងហ្នឹងទៅហើយមនុស្សចង់ដាច់កម្មពីយកលុយទៅតម្លាក់នៅហ្នឹងណា ដល់ហើយទៅលោកដំគ្នាយករើសយកលុយនឹងទៅ ដើម្បីទោះបីមិនយកជារបស់ខ្លួនក៏ធ្វើវត្តធ្វើអីនឹងប៉ិនគ្រាន់ថាចាំបាច់ធ្វើពិធីអញ្ចឹងដើម្បីប្រឡប់យកលុយទៅអីវាយល់ឲ្យមនុស្សយល់ចង់កសាងបើយល់ហ្នឹងមិនបាច់យើងកសាងឲ្យវាយល់អញ្ចឹងទៅធ្វើឲ្យមនុស្សបាត់បង់សមាទិដ្ឋិដោយសារពិធីនោះគាត់មកពីអូទ្រីសសើរថាអាត្មាឥឡូវនិយាយលែងសូវខ្លាំងហ្នឹងបើថ្ងៃនេះនិយាយខ្លាំងតិចទៀត ប៉ុន្តែអត់និយាយវាមិនបានសង្គមយើងវាអញ្ចឹងវាអញ្ចឹងណាហើយតែអាត្មាមិននិយាយទៀតមិនសូវមានអ្នកនិយាយទេរឿងហ្នឹងពូសបោតអ្នកហៃអើធ្វើមិនឲ្យថាអ្នកកំពុងស្ដាប់ហ្នឹងក៏មិនខ្វះទេអ្នកជាប់អំបោះក្រហមប៉ុន្តែដឹងខ្លួនឯងឲ្យសញ្ញាបត្រខ្លួនឯងថាគ្មានយល់ធម៌ពពុទ្ធទេបើយល់ធម៌ព្រះអង្គមានន័យតែយល់ពីជីវិតយល់ពីជីវិតឈប់ជឿរបស់អស់ហ្នឹងហើយនៅដៃអាត្មាស្អាតចេះ ណាចង់មើលចកេះទៀតឡត់ឲ្យមើលទៅបើខ្មាស់ក្បាលពោះអត់មានកថាអត់មានស្អីគេថាមកពីលោកជាលោកអីព្រោះបានស្បងជាវរមថាអត់ទេបើទោះសឹកទៅវិញក៏គ្មានពាក្យអីដែរបើមើលតាមចរាចរតាមផ្លូវអ្នកដែលឡានម៉ូតូកាន់ស្លាប់ហ្នឹងបោះក្រហមពេញតែដៃហ្នឹងបើបោះក្រហមហ្នឹងវាវាស័ក្តិសិទ្ធិពិតហ្នឹងមិនក៏ឡានកាន់កើតមិនក៏ម៉ូតូបុកកើត មើលតែប៉ុណ្្នឹងទៅបើមិនចេះមើលកាពីមើលអាកាពីមែនទេហ្នឹងទៅអាកាពីតាមផ្លូវហ្នឹងម៉ូតូកិនបែកឡានកិនបែកក្បាលបែកក្បូងអស់ហើយបោះក្រហមពេញតែហ្នឹងដែលអឺឃើញជួនកាលឃើញអ្នកខ្លះ live វីដេអូអញ្ចឹងនិយាយតំណងដល់លើកដៃមកបោះក្រហមគ្មានប្រយោជន៍ទេមនុស្សនេះបានតែទ្រឹស្ដីខាងក្រៅទេអាមេរៀនជីវិតអត់យល់ឯងតិចអ្នកយល់មេរៀនជីវិតពិតប្រកបណា អត់ជឿអញ្ចឹងចឹងទេអត់ជឿអញ្ចឹងទេអ្នកចូលដល់ធម៌ពុទ្ធអស់ហ្មងអានឹងអស់លិញពុទ្ធធម៌គឺធម្មជាតិកាលណាសិក្សាពីធម្មជាតិវាត្រូវមានហេតុផលហើយអំបោះហ្នឹងវាទៅជាប្រកែមិនកើតរបស់អំបោះហ្នឹងជារបស់ធัวពពុទ្ធនឹងអាសូរទៅប្រកែប្រកែមិនកើតធัวសតមេរៀននឹងឧទាហរណ៍ថាឥឡូវយើងរៀនគណិតវិទ្យាយើងរៀន មេលេខដំបងពីម្ដងពីពីពីដង4ពី3ដង6ពី4ដង8អីស្រាប់តែគេយកទៅសូត្រមុនឧទាហរណ៍ណាញាតិញោមទៅស្រោចទឹកពីម្ដងពីពីពីដង4អស់សណោចហើយអាហ្នឹងគេគេសម្រាប់សូត្រមែនប៉ុន្តែគេមិនមែនសម្រាប់សូត្រដោះគ្រោះទេហើយឥឡូវទៅទៅប្រែធัวទៅអាប្រែធัวសូត្រមុនហ្នឹងទៅប្រែមើលធัวណាដែលប្រកែថាអស់ចង្រៃវាអត់មាន សិទ្ធិពាក្យណែនាំថានេះវាអញ្ចេះអញ្ចេះអញ្ចេះអញ្ចេះនេះវាអញ្ចេះទេនេះវាអញ្ចេះដូចធัวបាំងស្គលយើងថាបាំងស្គលឧទ្ទិសឲ្យទៅវាមានឧទ្ទិសឲ្យឯឧទ្ទិសលើលើយើងតាឧទាហរណ៍ធัวបាំងស្គលឥឡូវអាត្មាសូត្រធัวបាំងស្គលបន្តិចអនិច្ចាវតសង្ខារាឧបាទវេយធម្មិណោឧបច្ចិត្វានិរច្ឆន្តិទេសង្វោបសមោសុខោប្រែមកវិញ សង្ខារធោទាំងឡាយមិនទៀងមែនពិតមានកិរិយាកើតឡើងនឹងវិនិច្ឆ័យទៅវិញជាធម្មតាលុះតែអស់ទៅនៅអសង្ខានោះហើយទៅបាននៅសេចក្តីសុខគ្រប់យ៉ាងឃើញទេសង្ខារធោទាំងអស់គឺពួកបញ្ញខណ្ឌកាលណាវាកើតវាតែងតែប្រែប្រួលឃើញពាក្យបយលឃើញពាក្យសម្រាប់គិតពិចារណាទេវាទល់តែអស់មានស្អីដែលជាបច្ច័យឲ្យកើតទៅវាឈប់កើតទុកហើយដល់យើងយល់ថាធួនឹងនាំឲ្យយើងសុខវាមិនដែល ថ្មថាបើមានពេលនិយាយធោបាំងស្គូលមកឈុតនិយាយធោសូត្រមុនមកឈុតមកវាប្រកែតណាអញ្ចឹងមិនគួរតែសូត្រប្រែដឹងនៃនឹងឯងរៀបស្រែឲ្យគេទេនេះដាក់តែសពរៀបស្រែឲ្យគេអឺបើយើងគ្រាន់តែបំរើភ្ញៀវអីធម្មតាជាការងាររបស់យើងវាអត់ឃើញដាច់សិល5ទេសុខាបត់ស្រាទោះតែយើងផឹកខ្លួនឯង ប្រើឲ្យគេផឹកមិនដឹងដាច់ទៀតដែរទៅផឹកខ្លួនឯងទៅមកតែនៅគាត់ថាតើយើងធ្វើក្នុងន័យថាគ្រាន់តែយើងធ្វើការឬក៏យើងចង់ធ្វើឲ្យគេពុលស្រានោះអានឹងស្រ័យអាស្រ័យនៅលើយើងតាំងចិត្តព្រោះយើងមិនមែនជាម្ចាស់ហាងយើងមិនមែនជាម្ចាស់អឺ business នឹងទេយើងគ្រាន់តែធ្វើការយកប្រាក់ខែនៅក្នុងការធ្វើការងារយកកម្លាំងយកទៅរ៉ាន់តែប៉ុណ្្នឹង ព្រោះស្រែហ្នឹងទោះបីយើងមិនលើកទៅក៏មានអ្នកលើកដែរអញ្ចឹងអាស្រ័យទៅលើយើងតែតែយើងមានគោលគំនិតថាឲ្យអ្នកផឹកនឹងសវឹងបច្ចុកបស៊ីអីចេះចោះឬក៏យើងគ្រាន់តែរ៉ាន់ base ជាជាការងាររបស់យើងអាត្មាលើកឧទាហរណ៍មួយនាងប្រពន្ធកុកកដាក់មិត្តនោះប្តីគាត់ទៅបាញ់សត្វហើយនាងជាអរិយបុគ្គលមានសិលអត់ដាច់ទេ ពេលប្តីគាត់ទៅបោះបាញ់គាត់អាំបាយដាំអីឲ្យជាការងារជាការងារគាត់មិនមែនប្រើឲ្យប្តីទៅបាញ់ទេតែជាការងាររបស់ប្រពន្ធអាំបាយឲ្យប្តីគាត់ធ្វើត្រឹមការងាររបស់គាត់ហើយយើងនៅតែមិនច្បាស់ទេមកពីយើងលើកទៅបើគេផឹកយើងជាបោកទៅអញ្ចឹងមកស្អីសំដៅទៅលើចេតនារហូតដល់អ្នកខ្លះថាចលុយដែលគេសម្លាប់សត្វយកទៅលក់ហើយគេយកលុយនឹងមកឲ្យយើងបែបអត់យើងនឹងព្រោះ តែគេយកឲ្យយើងមកគេសម្លាប់អូរហូតដល់សួរថាមកពីលោកឆាន់នេះឆាន់នោះមកគេសម្លាប់នេះបើយើងចិត្តតែបងមកពិភពលោកជាប់ដល់ទាំងអស់បើយើងអត់យល់ពីចេតនាលុយស្អីដែលវាមិនពាក់ព័ន្ធដែលបំប៉ះពាល់រាល់ថ្ងៃឲ្យទៅលុយឧទាហរណ៍ថាលុយរត់ស្មើលុយរត់ហ្នឹងបរិសុទ្ធណាស់មកពីគ្រប់ស្ថាប័នទាំងអស់កាប់ជ្រូកលក់កបងឲ្យរត់កាប់មន់លក់កបងឲ្យរត់ស្អីទៀត ដែលដែលមិនល្អនោះដែលវាប៉ះពាល់ជីវិតសត្វហ្នឹងលុយហ្នឹងរ៉ាន់ទៅក្នុងរដ្ឋហើយបានបើកប្រាក់ខែឲ្យយើងអាហ្នឹងមិនថាមកពីយើងយកប្រាក់ខែបានគេកាប់ហ្នឹងយកទៅឲ្យរដ្ឋសិក្សាអំពីចេតនាឲ្យច្បាស់វានៅលើចេតនាយើងធ្វើស្ពានសត្វទៅធ្វើស្ពានហើយចោលជីកទៅប្លន់គេអូចឹងគេថាមកពីយើងធ្វើស្ពានហ្នឹងបានចោលទៅប្លន់បើយើងអត់ធ្វើស្ពានហ្នឹងចោលរំរួចហើយចឹងទោសមកពីយើងចាប់អាអ្នកធ្វើស្ពានដាក់គុកដែរ ថាមែនទេមែនតែដូចគ្រឿងអបាយមុខទល់បើយើងជាម្ចាស់ business ហ្មងចូលហ៊ុនលក់ស្រាហ្នឹងហ្មងអាហ្នឹងវាចូលចំនួនហ្នឹងឯងតែបើយើងយកទៅតម្លៃពលកម្មរបស់យើងអត់ចូលទេព្រះម្ចាស់តាសច្ចភាពពិបាកយល់ណាស់ឬបានជាមនុស្សភាគច្រើនគិតមិនយល់អឺស្អីក៏ដោយវាលំបាកសម្រាប់ដែលយើងវាអត់មានជំនាញ តែកាលណាយើងមានចំណេញខាងហ្នឹងវាអត់ពិបាកទេពីព្រោះគ្រប់យ៉ាងសិទ្ធធម្មតាសច្ចៈភាពសច្ចៈធัวអីហ្នឹងក៏សិទ្ធរឿងធម្មតាទាំងអស់វាអត់មានអាចកំបាំងអីទេគ្រាន់តែមនុស្សយើងដើរតាមគ្នាដោយមិនយកបញ្ញាគិតរៀងរៀងខ្លួនទៅវាតាមទៅវងតាមទៅវាយចឹងទៅអត់បានបើកភ្នែកភ្នែកក្នុងទីនេះហៅថាបញ្ញាចក្ខុ អត់បានបើកបញ្ញាសិក្សាហើយមិនបានពិចារណាស្រាវជ្រាវពិសោធន៍ឲ្យវាវាចេញពីអាការយល់ដល់ខ្លួនឯងអត់ទេយើងមើលទៅទោះបីជាយកមកជជែកគ្នារឿងស្អីរឿងស្អីជាពិសេសតាមទម្លាប់ដែលយើងធ្វើមកហ្នឹងអាងអាងតាអាងដូនអាងយាយអាងម៉ែអាងឪអាងនេះថាអាងនោះថា អាងអ្នកប្រាជ្ញនេះថាអាងអ្នកប្រាជ្ញនោះថាអាងចុះក៏ប៉ុន្តែអានេះគ្រាន់តែជា reference មានន័យថាជាឯកសារយោងដែលយើងដកមកពីគេយើងគំថាបោះខ្លួនឯងប៉ុន្តែអាតើអាខ្លួនឯងយល់ថាម៉េចនេះវាអត់សូវបញ្ចេញអាហ្នឹងគឺចប់ត្រឹមថាគេថាមកគឺអញ្ចឹងឧទាហរណ៍ថាទៅវត្តគេត្រូវឲ្យអុជធូបអុជធូបអញ្ចឹងមានដែលបញ្ញាយល់ខ្លួនឯងថាបើមិនអុជបានអត់ទេតែ question ខ្លួនឯងអញ្ចឹងហ្នឹង អត់ប៉ុណ្្នឹងមកខឹងតែអាត្មានិយាយរឿងហ្នឹងហ្នឹងខឹងខ្លួននិយាយហ្នឹងនិយាយឲ្យប្រើស្អីដែលយើងមានព្រោះយើងអត់អត់បានប្រើស្អីដែលយើងមានតាមពិតសមត្ថភាពបញ្ញារបស់មនុស្សយើង ខ្លាំងណាស់តែគាត់តែយើងអត់បានប្រើមិននិយាយដល់ទៅបញ្ញា ជារបស់ល្អិតសុខុមដែលលឿនរហ័សជាងភ្លេចមន្តោទេសំបីតារាងកាយរបស់យើងហ្នឹងយើងប្រើវាមិនអស់ ធ្លាប់ឃើញអ្នកដែលអត់ដៃទាំងពីរជួនក៏ប្រើជើងជំនួសបានទាំងអស់បើកឡានក៏បានធ្វើមហូបក៏បានងូតទឹកឲ្យកូនក៏បានធ្វើអីក៏បានណាយើងមើលអស្ចារ្យណាថាជើងយើងក៏អស្ចារ្យចឹងដែរប៉ុន្តែយើងវាមិនធ្លាប់ប្រើយើងអាងដៃហ៎បើចឹងទៅជើងរបស់យើងបានត្រឹមតែដើរត្រឹមតែទាត់ធាក់អីធម្មតាលោតហក់អីតិចតួចតែអ្នកអត់ដៃយកជើងសរសបានបីកុំព្យូទ័រកាត់អញ្ចឹងសមត្ថភាពវាខ្លាំងណាស់ ខ្លាំងប៉ុន្តែបើយើងមិនដែលប្រើថាវាមិនងាយណាដូចប្អូនសួរមកអញ្ចឹងថាសច្ចៈនោះវាពិបាកយល់ណាស់គឺទេតែសម្រាប់សប្បុរសទាំងឡាយសម្រាប់បញ្ញវន្តទាំងឡាយបញ្ញវន្តហ្នឹងគុំយកបញ្ញវន្តធម្មតាបញ្ញវន្តប្រែថាអ្នកមានបញ្ញាវន្តៈហ្នឹងប្រែថាមានបញ្ញវន្តអ្នកមានបញ្ញាសីលវន្តអ្នកមានសិលអីចឹងទៅឬក៏សម្រាប់ អរិយបុគ្គលទាំងឡាយលោកអត់ទាំងពិបាកស្អីផងព្រោះនឹងវាជាគោលដៅរបស់លោកជា target របស់លោកឯងហ្នឹងហើយអឺឧទាហរណ៍វិជាទូទៅចាស់ដូចគណិតវិជាថ្នាក់ធំធំតិចទៅយើងមើលទៅរសេមរសាមណាស់មានសញ្ញាលើផងសញ្ញាក្រមផងអសហើយមានដាក់អសតំណាងនៅពីលើមានលេខ2មានលេខ3មានគីបមាន cube មាន square មាន អីណានេះមិនបែកបាក់ខ្ញុំសួរថាតើសម្រាប់អ្នករៀនហ្មងបែកតើក៏រៀនចេះរហូតដល់ធ្វើជាគ្រូគេទៀតណាហ្នឹងពិបាកអត់មិនដឹងបាក់សឹងតែយកសອບឃើញក៏ចេញទៀតណាចឹងស្អីដែលថាលំបាកថាលំបាកវាមិនមែនជា area របស់យើងវាមិនមែនជាជាចំណងចំណូលចិត្តរបស់យើងនឹងមួយបានជាយើងចេះនៅឆ្ងាយពីវាស្អីក៏ដោយ ដូចថ្ងៃនិយាយមានអីបាក់អងឯងអ្នកអត់ដែលនិយាយឲ្យទៅនិយាយមុខមនុស្សច្រើន20ញ័រអញ្ចឹងការងារនិយាយអត់បាក់ទេសម្រាប់អាប៉ុន្តែសួរថាចុះការងារផ្សេងទៀតឲ្យអាទៅបើកឡានមកបុកទៅបុកឯងពេញនឹងឡើងពិបាកមើលទៅពិបាកនិមិត្តសញ្ញានៅនេះស្មាឃើញកូនសភៅមួយគេឲ្យមកហើយដូចច្រើនដល់គិតអញ្ចឹងឃើញពិបាកដឹងអាណាមកពីណីអាណាមកពីណាផ្លោខ្វាត់ចុះខ្វាត់ឡើង ថាវាលំបាកនៅក្នុងរឿងអីដែលយើងមិនធ្លាប់គិតឬក៏វាមិនមែនជាចំណងចំណុចចិត្តរបស់យើងបានជាវាលំបាកហ្នឹងដូចពាក្យបល័យពាក្យសូត្រធម៌សូត្រអីចឹងណាអ្នកអត់ដែលរៀនអានបល័យអានទៅទេពិបាកទៅលើតែពិបាកហើយចូលដល់ធ្លាប់រៀនសូត្រតាំងពីយូរហ្នឹងពិបាកអានបល័យរឿនលឿនជាងខ្មែរវិញនឹងនិយាយបល័យឡើងញាប់ជាងខ្មែរវិញ អអ្នកអត់ដែលរៀនអង់គ្លេសរៀនដំបូងបាក់រៀនចេះចាំបើគេរៀនយូររហូតដល់ធ្វើ interpreter ធ្វើជាគ្រូបរិញ្ញាបត្រអង់គ្លេសបាក់សម្រាប់គេទេថាណូដូចអត់គេអត់មាន feeling ថាលំបាកទេចឹងសរុបមកវិញថាសច្ចធម៌នោះមិនលំបាកយល់ទេត្រង់ដែលលំបាកគឺកម្ររោគមនុស្សដែលព្យាយាមគិតពីរឿងហ្នឹង អាហ្នឹងដែលជាក្រនោះដែលលំបាករនោះព្រោះមនុស្សចូលចិត្តដើរតាមវងតាមវាយតាមមេតាមកោយហ្នឹងសូម្បីតែថានិយាយធួរនិយាយធួរហ្នឹងហើយក៏ដោយក៏នៅតែមានបុគ្គលណាមួយជាអារម្មណ៍ហ្នឹងនិយាយតាមហ្នឹងនិយាយតាមហ្នឹងវាងាយរស់ឃើញខ្លួនឯងសូម្បីតែអាត្មាពីមុនអាត្មាធ្លាប់ថាអាត្មាធ្លាប់សូម្បីសម្លេងក៏អាត្មាវាឆ្លងតាមតាមមិនតែម្នាក់ទេតាម ច្រើនអ្នកប៉ុន្តែតាមច្បាស់ជាងគេកាលពីមុនតាមលោកគ្រូកិមរិទ្ធបុត្រសវងនឹងមកពីស្ដាប់គាត់ច្រៀងច្រើនទៅវាឆ្លងទៅមកតាមប៉ុន្តែឲ្យឲ្យវា clear understand ឲ្យមែនទៅនឹងអត់ទេតាមបានល្អ good at imitation ល្អក្នុងការធ្វើត្រាប់ប៉ុន្តែ នៅពេលដែលលែងមានអារម្មណ៍ថាចង់ធ្វើតាមនរណាអ្នកទាំងអស់គ្នាទុកជាគ្រូទុកជាអីចឹងមិនប៉ុន្តែអត់មានគំនិតថាចង់ធ្វើតាមនរណាទៀតអានឹងទៅជិញពីរបស់យើងណាមនុស្សរស់កន្លែងហ្នឹងវាអត់ឃើញបើថាតាមតាមមកជីវិតតែចឹងទៅរស់ខ្លួនឯងអត់ឃើញ រាល់អ្នកប្រាជ្ញទាំងឡាយមិនអាចខ្លាយជាអ្នកប្រាជ្ញព្រោះធ្វើតាមទេអ្នកប្រាជ្ញខាងទស្សនវិជ្ជាក៏ដោយអ្នកប្រាជ្ញខាងវិទ្យាសាស្ត្រក៏ដោយអ្នកប្រាជ្ញខាងរកឃើញសច្ចធម៌ក៏ដោយបើឈ្មោះថាត្រឹមតែធ្វើតាមគេនឹងវាអត់ទេវាទល់តែ find out ដោយខ្លួនឯងរកឃើញដោយខ្លួនឯងហើយតួបញ្ញាហ្នឹងក៏មិនបានន័យថាតល់តែគិតឃើញខ្លួនឯងដោយមិនបាច់ស្ដាប់គេនោះទេព្រោះបញ្ញាវាមានកើតដោយការស្ដាប់ កើតដោយសារការគិតរាវរកហ្នឹងកើតដោយសារការចម្រើនក៏ប៉ុន្តែរបៀបនៃការយល់ហ្នឹងវាទល់តែចេះវាទល់តែយើងបានមេក្បួនតន្តិចពីគេក៏ប៉ុន្តែដល់យើងយកទៅធ្វើស្អីក៏ចេញដែរឧទាហរណ៍ថាការគ្រូបរៀនយើងបរៀនលេខបូកចុះឧទាហរណ៍ថាគ្រូលើកចង្កេះមកម្ដង2បូកនឹងចង្កេះ2ទៀតត្រូវជាចង្កេះ4អញ្ចឹងណាគ្រូបរៀនមកអញ្ចឹង ចង្កឹះ2បូកនឹងចង្កឹះ2ត្រូវជាចង្កឹះ4ហើយយើងចាំអញ្ចឹងឃើញនៅរូបភាពចាំទាំងអ្វីដែលគ្រូបរៀនដល់គេឲ្យយើងទៅបូកគោគោ2បូកគោ2ចេញចង្កឹះ4ដែរអត់ឬក៏ចេញគោ4ដល់ចេញគោ4ចំណេះរបស់យើងឯងតែបើគោ2បូកគោ2ចេញចង្កឹះ4អានឹងមិនមែនចំណេះគ្រូទេ ដូច្នេះរាល់ការធ្វើទាំងអស់បើយល់តែទម្លាប់ដែលយើងចេះប៉ុណ្ណេះមកថាប៉ុណ្ណឹងប៉ុណ្ណឹងអត់កើតបញ្ញាទេវាមិនមែនជាការយល់ផ្ទាល់ខ្លួនរបស់យើងទេអត់ទេចឹងហើយបានជាយើងស្ដាប់ធម៌ច្រើនហើយដែរបានយើងអាប់ឡាយក្នុងជីវិតអត់បានទោះបីជាយើងសូត្រទន្ទឹងធម៌ចាំច្រើនយ៉ាងម៉េចចេះធម៌ច្រើនយ៉ាងម៉េចវានៅតែដោះស្រាយបញ្ហាអត់បាននៅពេលដែលយើងលំបាកចិត្តដោយសារយើងចាំតាមគេហើយអាចំណេះនឹងវានៅតែបោះគេទោះបីជាស្ដាប់រឿងរ៉ាវ ច្រើនយ៉ាងម៉េចក៏ដែររឿងនិយាយពីរឿងចាំសឹងតែគ្រប់រឿងអីចឹងក៏ដែរប៉ុន្តែពេលមានរឿងរឿងរបស់អញអារឿងសម័យមុនរឿងរបស់សម័យមុនផ្សេងឃើញទេអាហ្នឹងដែលខ្ញុំកណាអាត្មាតែងតែប្រាប់ថាវិធីឬក៏ធម៌ដែលយើងស្ដាប់ហ្នឹងគួរជ្រើសដែរថាណែនិយាយតែរឿងរ៉ាវអានិសង្សរឿងរ៉ាវអានិសង្សហ្នឹងវាអត់កើតបញ្ញាអ្នកដែលគេកើតបញ្ញានៅតែកើតចឹងបើគេចេះគិតយកមកពិចារណាប៉ុន្តែរបៀបនៃយើងដែលទៅស្ដាប់ហ្នឹងជាហោព្រោះតែរឿងហ្នឹងខាតតែពេល ដូចនិយាយដើមគេហ្នឹងនិយាយរឿងតែបើរឿងនោះវាឆ្លុះបញ្ចាំងអំពីសកម្មភាពគ្រាន់តែយករឿងហ្នឹងជាជាជាអំណះអំណាងជាឧទាហរណ៍អានឹងអត់អីទេតែបើថាប្រយុទ្ធតែរឿងរឿងស្ដាប់ទៅអស្ចារណាអស្ចារណាណោះយីយូហ៊ីហ៊ូហ៊ូចាប់ទៅរឿងរបស់គេរឿងរបស់អញបាក់ចិត្តកូនឈើកូនអីកូនដាល់អីរឿងផ្សេងហើយរឿងក្នុងកាពីបាត់ចោល អត់យកមក apply កើតហ្នឹងខាតពេលមកថាមានខុសអីមើលរឿងភាករឿងសម័យព្រះបើយើងស្ដាប់គ្រាន់តែសបាយជ្រះថ្លាសបាយជ្រះថ្លាអត់គិតអត់ពិចារណាហើយយើងមើលរឿងមួយមួយគេស្ដាប់ហើយគេកែប្រែមកកកមិនក៏យើងស្ដាប់អត់ចេះកែប្រែដូចគេថាវាស្ដាប់វាអត់កើតបញ្ញាបើកើតបញ្ញាយើងកែប្រែបានហើយយើងយើងយល់តែហេតុអីបានគេស្ដាប់កើតបញ្ញាគេស្ដាប់គេគិតគិតតែខុសគេចោលត្រូវគេយកអានោះគឺកើតបញ្ញា ហើយចុះបើយើងស្ដាប់ហ្នឹងអឺយូរហើយអាហ្នឹងយើងចោលមិនបានទេมันកើតបញ្ញាទេទៅស្ដាប់មើលទៅសាវករបស់ព្រះសម្មាសម្ពុទ្ធណាដែលធ្វើខុសហើយពេលទៅយល់ត្រូវហើយមិនលះបង់បើមិនលះបង់ទៅត្រូវមិនឃើញអាហ្នឹងវាចឹងចឹងបន្តទៅទៀតរឿងវែងបន្តិចប៉ុន្តែចង់និយាយប្រាប់រស្មីមូលិកាសួរថាតើធ្វើចិត្តបែបណា នៅពេលបុគ្គលិកដែលបានណែនាំហើយប៉ុន្តែបង្កកំហុសដដែលដដែលអាពាក្យធ្វើចិត្តនេះយើងចេះនិយាយចូលពាក្យនិយាយអាពាក្យធ្វើចិត្តចេះធ្វើចិត្តចោពាក្យនិយាយពីចិត្តចេះធ្វើបានវិញយើងមិនចេះខឹងអីទេអាពេលខឹងពីណាអ្នកធ្វើឥឡូវនិយាយគេមិនស្ដាប់ស្រាប់ខឹងហ្មងឥឡូវនិយាយថាធ្វើចិត្តឲ្យតិចចេះអាពេលចិត្តក្តៅពីណាអ្នកធ្វើ ធូរទាំងឡាយវាកើតពីហេតុឃើញទេហ្នឹងវានៅតែរឿងដឹងដដែលដឹងពីដំណើរចិត្តរបស់ខ្លួនឯងហ្នឹងរឿងសំខាន់ហើយក៏ដឹងពីលក្ខណៈផ្ទាល់ខ្លួនរបស់បុគ្គលិកនឹងទៀតព្រោះជាងកាលយើងប្រើយុទ្ធសាស្ត្រមួយវិធីសាស្ត្រមួយលើបុគ្គលនេះជោគជ័យក៏ប៉ុន្តែប្រើមួយបុគ្គលដទៃទៀតអត់ជោគជ័យអញ្ចឹងវាមានអាស្ស្រ័យរបស់បុគ្គលហ្នឹងស៊ីក្តៅស៊ីតិចអីអីណានេះយើងត្រូវតែ បើយល់ពីគាត់ទៀតហ្នឹងបើយើងធ្វើការជាមួយអ្នកដតីមានពេលខ្លះត្រូវផោធោក្តៅខ្លះធ្វើតិចខ្លះមិត្តភាពខ្លះហ្នឹងវាត្រូវតែចឹងมันអាចយើងដាក់តែវិធីសាស្ត្រមួយត្រូវតែធ្វើចេះណែត្រូវតែរត់ចេះអត់ទេមនុស្សមិនមែនមិនខ្ចៅខ្ចងទេមនុស្សមែនណាហើយអ្នកឯងចូលមកត្រូវមូលតាមនេះអត់ទេខុសគ្នាចឹងមិនមើលគេព្រះសម្មាសម្ពុទ្ធព្រះអង្គប្រើមនុស្សខុសៗគ្នាគេនេះនរណាបញ្ញា តាមព្រះស្រីបុត្រណាខាងរឹតទៅមកលៀនណាខាងស្អីមួយព្រះអនន្តខាងសតៈខាងអឺទុដងតាមកសបៈទៅតាមទុបច្ចៈខទៅតាមអនុរុទ្ធទៅអីចឹងចឹងអានោះវាត្រូវស្គាល់បុគ្គលហើយអាត្មាគាត់តែឆ្លើយទូទៅចឹងឯងប៉ុន្តែថាមិនប្រកាសថាអាត្មាអ្នកឆ្លើយនឹងទៅដោះស្រាយបានមួយបុគ្គលនឹងទេ មិនអាចយកតែវិធីមួយហើយវាយមនុស្សបញ្ចូលទៅតាមនឹងទាំងអស់បានទេព្រោះមនុស្សខ្លះស៊ីខ្សែតិចយើងដាក់ខ្លាំងពេកអត់បាននៅខ្លះតិចអត់បានទេ telephone អញ្ចឹងវាត្រូវយល់ពីទី1គឺពីដំណើរចិត្តរបស់ខ្លួនយើងហើយទី2ពីអត្តចរិតរបស់បុគ្គលនឹងផង ហើយទី3អំពីបច្ចេកទេសការងារនឹងច្បាស់បើយើងយល់តែត្រឹមតែដំណើរចិត្តរបស់យើងហើយនឹងលក្ខណៈរបស់បុគ្គលនោះអាបច្ចេកទេសការងារអត់ចេះដូចខ្មែរអីចេះនិយាយចឹងរឿងចិត្តរឿងអីប៉ុន្តែទៅឲ្យធ្វើចំអាកន្លែងបច្ចេកទេសសេរ៉ូការដែលបច្ចេកទេសត្រូវរៀនចឹងបានត្រូវធ្វើចិត្តបែបណាហ្នឹងមកថាកុំធ្វើអាចិត្តហ្នឹងធ្វើមិនកើតទេត្រូវយល់វិញ ត្រូវយល់វិញព្យាយាមយល់វិញ understanding is very important saying គឹមស៊ីមសំសួរអត្តន័យនៃជីវិតបែបណាទៅហៅថាជីវិតល្អជីវិតឲ្យនិយមន័យផ្សេងផ្សេងគ្នានៅក្នុងវចនានុក្រមអង់គ្លេសគេដាក់ថា the period between birth and death death អំឡុងពេលរវាងកើតហើយនឹងស្លាប់ហ្នឹងជាជីវិតអាហ្នឹងចំណុចទូទៅគេយល់ណាក៏ប៉ុន្តែបើនិយាយអស់អាគណៈស្លាប់ហ្នឹងក៏ជីវិតដែរមានជីវិតនៅក្នុងដែរជីវិតតន្ត្រីជាតិសឹកហ្នឹងកើតជាមួយនឹងអាស្លាប់ហ្នឹងទៀតអាទូចកតេហ្នឹង តែណាយើងអ្នកបកើតថាចឹងយើងថាចឹងទៅទាំងអត្តន័យនៃជីវិតហ្នឹងវាជីវិតបើនិយាយមែនទែនទៅយើងនិយាយសានមត់ក្នុងការរស់នៅមានតែប្រើប្រាស់ជីវិតហ្នឹងនៅក្នុងអំពើល្អហ្នឹងឯងរស់នៅដើម្បីអ្នកដតីជាជីវិតល្អ Bruce Lee គាត់ថា ត្រូវដែរយើងឲ្យនិយមន័យថាណា good living is live good life is living for others ជីវិតដែលល្អនោះគឺជាជីវិតដែលរស់នៅដើម្បីអ្នកដទៃដើម្បីអ្នកដទៃមិនមែនអត់គិតខ្លួនឯងគឺថាយើងបន្ទាប់ពីយើងរស់នៅដោយខ្លួនឯងល្អហើយយើងអាចជាទីពឹងរបស់អ្នកដទៃបានទៀតហ្នឹងនិយមន័យមួយ ដល់អ្នកខ្លះគេថាគេរស់នៅគិតខ្លួនឯងទៅបដាប្រាមកអារស់នៅដើម្បីតែគេមិនយកទុកមកដាក់ខ្លួនឯងហ្នឹងអ្នកផ្សេងនេះគេឲ្យយមន័យប៉ុន្តែការរស់នៅដ៏ល្អដែលថ្មលើកគេថាមិញណាអញ្ចឹងថ្មក៏ចង់ឲ្យយើងគិតថាតើល្អក្នុងនិយមន័យដែលយើងនិយាយនោះល្អត្រឹមណាបើល្អក្នុងន័យមនុស្សមានកិលេស មានជីវភាពសមរម្យណាមានការងារល្អមានលុយកាក់មុំមានផ្ទះមានសំបែងមានកូនមានពុនប៉ុណ្ណឹងល្អក្នុងនេះល្អក្នុងនេះពុទ្ធជនតែប៉ុណ្ណឹងហើយមិនបៀតបៀនគេនឹងនិយាយទូទៅណាតែបើនិយាយពីជីវិតប្រសើរនិងមិនប្រសើរវិញណាទៅតាមអ្នកប្រាជ្ញ កុំនិយាយតាមនឹងមេកលាតាមអ្នកប្រាជ្ញគឺជីវិតណាដែលរស់នៅប្រកបដោយបញ្ញាអង្គឈប់ពាក់ព័ន្ធនឹងតកូលពាក់ព័ន្ធឡានជិះពាក់ព័ន្ធការងារល្អអីអត់ទេអត់មានទេអត់មានពាក់ព័ន្ធអាហ្នឹងទេទោះបីជីវិតអ្នកសុំទានក៏អាចរស់នៅដោយល្អបានដែរត្រង់ដែលគាត់មានបញ្ញាឃើញច្បាស់នៅសច្ចៈធម៌ហើយលែងមានសេចក្តីទុកចិត្ត មានលំបាកដែលយើងមើលឃើញទៅអូសុំទានយ៉ាងបាក់ប៉ុន្តែបើគាត់មានបញ្ញាឃើញបាសច្ចៈធម៌ណាជីវិតសុំទានហ្នឹងក៏ក៏អត់បាក់ដែរដូចសពពុទ្ធគាត់ថែអញ្ចឹងណាកាលខ្លួនឯងសុំទានគេពីនោះគាត់ពិបាកមែនអត់ទ្រពផងដើរសុំទានគឺគេប្រមាថមើលងាយអាសុំមិនបានក៏ជាទុកអាសុំឲ្យក៏មើលងាយក៏ជាទុកអាគេជេរប្រមាថគេថាស្អុយណាស់អីចេះចុះជាទុកផ្លូវចិត្តអាសុំមិនបានវាមិនបានអីហូបទៅវាទុកផ្លូវកាយ ហើយដល់គេជេរប្រមាថគេមើងងាយគេស្ដោះទឹកមាត់ដាក់អាហ្នឹងទៅផ្លូវចិត្តដល់គាត់គាត់បានសម្រេចគុណធម៌ទៅគាត់នៅសុំទានគេដែរពិតសុំអត់បានគាត់ឈឺចិត្តទេអត់ទេហើយគេជេរគេប្រមាថគាត់ឈឺចិត្តទៀតអត់ផងរឿងខាងក្រៅរឿងធម្មតាកិលេសរបស់គេឃើញទេគាត់រស់នៅដោយល្អ ហេតុអីបានល្អវាអត់នៅក្នុង pressure អីទេអត់នៅក្នុងសម្ពាធអីទេអាសង្គមមើងងាយអាយមើលទៅអាធមមើងងាយមានធម៌អាក្រក់ណាអាធមមើងងាយធម៌កកិចហ្នឹងយើងជាច្រឡំយើងបានគ្រាន់បើយើងមើងងាយគេនឹងស្មើខ្លួនឯងគ្រាន់បើកំពុងថោកទាបមនុស្សមើងងាយគេថោកទាបព្រោះអធមមើងងាយស្អីគេអតិមាននេះអតិមាននេះអកុសលាធម្មាជាហីណាធម្មាពាលាធម្មាយើងច្រឡំបានឡានជិះបានកែងារល្អ បានលុយចាយមើលងាយគេគេស្មើខ្លួនឯងគាត់បើបើសង្គ្រោះគ្នាគេទៅថ្លៃថ្នូរមានតម្លៃនៅចេះយល់ល្អគ្នាមិនចង់ក្រចឹងទេគេគិតមានហេតុផលខែតែគ្នាល្ងងបានវាអញ្ចឹងកើតសក្តីអនុគ្រោះអីអីវិញទៅអាហ្នឹងខ្ពស់ហើយខ្ពស់ដល់មើលងាយអាថោកទាបពូជឯងនឹងចេះចេះអាហ្នឹងថោកទាបហើយព្រោះធោថោកទាបកើតក្នុងចិត្ត ចឹងនៅពេលណាដែលធัวល្អកើតក្នុងចិត្តជីវិតនឹងថ្លៃថ្នូរនៅពេលកិលេសកើតក្នុងសន្តាននៃចិត្តទោះបីស្ដេចក៏ថោកទៀតដែរឲ្យតែកើតកិលេសក្នុងចិត្តស្ដេចក៏ថោកទៀតដែរបើថាស្ដេចស្ដេចឲ្យទាំងអស់នោះមិនថាតែស្ដេចណាទេឲ្យតែកិលេសកើតក្នុងចិត្តថោកទៀតមិនបែបតែស្ដេចទេទេវតាក៏ដោយឲ្យតែកិលេសកើតក្នុងចិត្តថោកទៀតគុណធម៌កើតក្នុងចិត្តចេះអនុគ្រោះចេះខ្ពើមសេចក្តីអាក្រក់ថ្លៃថ្នូរ ផ្លូវធ្លោក្នុងតួបញ្ញាណាអ្នកប្រែសរសើរហ្នឹងដាក់ dignity អាស្អីស្អីគេឲ្យនេះអូអាហ្នឹងតាមត្រូវស្រេចគេនិយមអាហ្នឹងសេងគឹមស៊ីមសំសួរអត្តន័យនៃជីវិតបែបណាទើបហៅថាជីវិតល្អជីវិតឲ្យនិយមន័យផ្សេងផ្សេងគ្នា នៅក្នុងវចនានុក្រមអង់គ្លេសគេដាក់ថា the period between birth and death death កំឡុងពេលរវាងកើតហើយនឹងស្លាប់ហ្នឹងជាជីវិតអាហ្នឹងខ្ញុំន័យទូទៅគេយល់ក៏ប៉ុន្តែបើនិយាយអស់អាគណៈស្លាប់ហ្នឹងក៏ជីវិតដែរមានជីវិតនៅក្នុងដែរ ជីវិតតន្ត្រីចិត្តសឹកមកកើតជាមួយនឹងអាស្លាប់នឹងទៀតអាទូចតៈណាតែណាយើងអ្នកបកើតថាចឹងយើងថាចឹងទៅទាំងអត្តន័យនៃជីវិតហ្នឹងវាជីវិតបើនិយាយមែនទែនទៅយើងនិយាយសានមត់ក្នុងការរស់នៅមានតែប្រើប្រាស់ជីវិតហ្នឹងនៅក្នុងអំពើល្អហ្នឹងឯង រស់នៅដើម្បីអ្នកដតីគឺជីវិតល្អប្រូសលីក៏ថាត្រូវដែរយើងឲ្យនិយមន័យថាណា good living is live good life is living for others ជីវិតដែលល្អនោះគឺជាជីវិតដែលរស់នៅដើម្បីអ្នកដតីដើម្បីអ្នកដតីមិនមែនអត់គិតខ្លួនឯងគឺថាយើង បន្ទាប់ពីយើងរស់នៅដោយខ្លួនឯងល្អហើយយើងអាចជាទីពឹងរបស់អ្នកដទៃបានទៀតអានឹងនិយមន័យមួយដល់អ្នកខ្លះគេថាទេរស់នៅមិនគិតខ្លួនឯងទេវតាប្រាមកអារស់នៅដើម្បីតែគេមិនយកទុកមកដាក់ខ្លួនឯងអានឹងអ្នកផ្សេងនេះគេឲ្យនិយមន័យប៉ុន្តែការរស់នៅដ៏ល្អដែលថ្មលើកគេថាមិញណាអញ្ចឹងថ្មក៏ ចង់ឲ្យយើងគិតថាតើល្អក្នុងនិយមន័យដែលយើងនិយាយនឹងល្អត្រឹមណាបើល្អក្នុងន័យមនុស្សមានកិលេសមានជីវភាពសមរម្យណាមានការងារល្អមានលុយកាក់មុំមានផ្ទះមានសបែងមានកូនមានប្រពន្ធប៉ុណ្ណឹងល្អក្នុងន័យអីល្អក្នុងន័យវត្ថុជនតែប៉ុណ្ណឹងហើយមិនបៀតបៀនគេនឹងនិយាយទូទៅណា បើនិយាយពីជីវិតប្រសើរនិងមិនប្រសើរវិញទៅតាមអ្នកប្រាជ្ញកុំនិយាយតាមមនុស្សមេកាឡាតាមអ្នកប្រាជ្ញគឺជីវិតណាដែលរស់នៅប្រកបដោយបញ្ញាអង្គឈប់ពាក់ព័ន្ធនឹងតកូលពាក់ព័ន្ធឡានជិះពាក់ព័ន្ធការងារល្អអីអត់ទេអត់មែនទេអត់មានពាក់ព័ន្ធអាហ្នឹងទេទោះបីជីវិតអ្នកសុំទានក៏អាចរស់នៅដោយល្អបានដែរ ត្រង់ដែលគាត់មានបញ្ញាឃើញច្បាស់នៅសច្ចៈធោហើយលែងមានសេចក្តីទុកចិត្តដូចលំបាកដែលយើងមើលឃើញនៅអូសុំទានយើងបាក់ប៉ិនបើគាត់មានបញ្ញាឃើញច្បាស់សច្ចៈធោណាជីវិតសុំទានហ្នឹងក៏ក៏អត់បាក់ដែរដូចសពពុទ្ធគាត់ថែអញ្ចឹងណាកើតឃ្លងហើយសុំទានគេពីមុនគាត់ពិបាកមែនអត់ទ្រាបផងដើរសុំទានគឺគេប្រមាថមើងងាយអាសុំមិនបានក៏ជាទុក អាសុំឲ្យគាត់មើងងាយក៏ជាទុកអាគេជេរប្រមាថគេថាស្អុយណាស់អីចេះចុះជាទុកផ្លូវចិត្តអាសុំមិនបានវាមិនបានអីហូបទៅវាទុកផ្លូវកាយហើយដល់គេជេរប្រមាថគេមើងងាយគេស្ដោះទឹកមាត់ដាក់អានឹងទុកផ្លូវចិត្តដល់គាត់គាត់បានសម្រេចគុណធម៌ទៅគាត់នៅសុំទានគេដែរប៉ុន្តែសុំអត់បានគាត់ឈឺចិត្តឯងអត់ទេ គេជេរគេប្រមាថមកគាត់ឈឺចិត្តទៀតអត់ផងរឿងខាងក្រៅរឿងធម្មតាកិលេសរបស់គេឃើញទេគាត់រស់នៅដោយល្អហេតុអីបានល្អវាអត់នៅក្នុង pressure អីទេអត់នៅក្នុងសម្ពាធអីទេអាសង្គមមើងងាយអាយមើលទៅអាធัวមើងងាយមានធัวអាក្រក់ណាអាធัวមើងងាយធัวកខិចហ្នឹងយើងជាច្រឡំយើងបានគ្រាន់បើយើងមើងងាយគេហ្នឹងស្មើខ្លួនឯងគ្រាន់បើកំពុងថោកទាបមនុស្សមើងងាយគេថោកទាប ពួកធូមើងនេះស្អីគេអតិមាននេះអតិមាននេះអកុសលាធម្មាជាហិណាធម្មាពាលាធម្មាយើងច្រឡំបានឡានជិះបានការងារល្អបានលុយចាយមើងងាយគេហើយស្មាខ្លួនឯងគាត់បើបើសង្គ្រោះគ្នាគេទៅថ្លៃធ្នូមានតម្លៃនៅចេះយល់ល្អគ្នាមិនចង់ក្រចឹងទេគេគិតមានហេតុផលខែទៅគ្នាល្ងងបានវាអញ្ចឹងកើតសេចក្តីអនុគ្រោះអីអីវិញទៅអាហ្នឹងខ្ពស់ហើយ ព្រោះដល់មើងងាយអាថោកទាបពូជហើយនឹងចេញចេះអានឹងថោកទាបហើយព្រោះធោថោកទាបកើតក្នុងចិត្តអញ្ចឹងនៅពេលណាដែលធោល្អកើតក្នុងចិត្តជីវិតនឹងខ្លាយទៅនៅពេលកិលេសកើតក្នុងសន្តានចិត្តទោះបីស្ដេចក៏ថោកទាបដែរឲ្យទៅកើតកិលេសក្នុងចិត្តស្ដេចក៏ថោកទាបដែរមកថាស្ដេចស្ដេចឲ្យទាំងអស់ហ្នឹងមិនមែនថាទៅស្ដេចណាទេឲ្យតែកិលេសកើតក្នុងចិត្តថោកទាបមិនបែបតែស្ដេចទេវតាក៏ដោយ ឲ្យតែកិលេសកើតក្នុងចិត្តថោកទៀតគុណធម៌កើតក្នុងចិត្តចេះអនុគ្រោះចេះខ្ពើមសេចក្តីអាក្រក់ថ្លៃធ្នូថ្លៃធ្នូក្នុងតួបញ្ញាណាអ្នកប្រាជ្ញសរសើរហ្នឹងបាទ dignity អាស្អីស្អីគេឲ្យនេះអូអាហ្នឹងតាមត្រូវស្រេចគេនិយមហ្នឹងព្រះអង្គម្ចាស់តើសច្ចភាពពិបាកយល់ណាស់ឬបានជាមនុស្សភាគច្រើនគិតមិនយល់អឺស្អីក៏ដោយវា លំបាកសម្រាប់ដែលយើងវាអត់មានជំនាញតែកាលណាយើង មានជំនាញខាងហ្នឹងវាអត់ពិបាកទេ ពីព្រោះគ្រប់យ៉ាងសិទ្ធធម្មតាសច្ចៈភាពសច្ចៈធัวអីហ្នឹងក៏សិទ្ធតែរឿងធម្មតាទាំងអស់វាអត់មានអាចកំបាំងអីទេគ្រាន់តែមនុស្សយើងដើរតាមគ្នាដោយមិនយកបញ្ញាគិតរៀងរៀងខ្លួនទៅវាតាមតវងតាមតវាយអញ្ចឹងទៅអត់បានបើកភ្នែកទេ នៅក្នុងទីនេះហៅថាបញ្ញាចក្ខុអឺអត់បានបើកបញ្ញាសិក្សាហើយមិនបានពិចារណាស្រាវជ្រាវពិសោធន៍ឲ្យវាវាចេញពីអាការយល់ដោយខ្លួនឯងណាអត់ទេយើងមើលទៅ ទោះបីជាយកមកជជែកគ្នារឿងស្អីរឿងស្អីជាពិសេសតាមទម្លាប់ដែលយើងធ្វើមកហ្នឹងអាងអាងតាអាងដូនអាងយាយអាងម៉ែអាងឪអាងនេះថាអាងនោះថាអាងអ្នកប្រាជ្ញនេះថាអាងអ្នកប្រាជ្ញនោះថាអាងចុះក៏ប៉ុន្តែអានេះគ្រាន់តែជា reference មានន័យថាជាឯកសារយោគដែលយើងដកមកពីគេយើងគំថាបោះខ្លួនឯងប៉ុន្តែតើអាខ្លួនឯងយល់ថាម៉េចនេះវាអត់សូវបញ្ចេញអាហ្នឹងណា ចប់ត្រឹមថាគេថាមកគឺអញ្ចឹងឧទាហរណ៍ថាទៅវត្តគេត្រូវឲ្យអុជធូបអុជធូបអញ្ចឹងមានដែលបញ្ញាយល់ខ្លួនឯងថាបើមិនអុជបានអត់ទេតែ question ខ្លួនឯងអញ្ចឹងអត់ប៉ុណ្ណឹងមកខឹងតែអាត្មានិយាយរឿងហ្នឹងហ្នឹងខឹងខ្លួននិយាយហ្នឹងនិយាយឲ្យប្រើស្អីដែលយើងមានព្រោះយើងអត់អត់បានប្រើស្អីដែលយើងមានតាមពិតសមត្ថភាពបញ្ញារបស់មនុស្សយើងខ្លាំងណាស់តែគាត់តែយើងអត់បានប្រើ ម៉េចនិយាយដល់ទៅបញ្ញាជារបស់ល្អិតសុខុមដែលលឿនរហ័សជាងភ្លេចមិនតូលទេសំបីតារាងកាយរបស់យើងយើងប្រើវាមិនអស់បងយើងធ្លាប់ឃើញអ្នកដែលអត់ដៃទាំងពីរយើងក៏ប្រើជើងជំនួសបានទាំងអស់បើកឡានក៏បានធ្វើមហូបក៏បានងូតទឹកឲ្យកូនក៏បានធ្វើអីក៏បានណាយើងមើលអស់ចាណាថាជើងយើងក៏អស់ចាអញ្ចឹងដែរប៉ុន្តែយើងវាមិនធ្លាប់ប្រើ យើងអាងដៃតែចឹងទៅជើងរបស់យើងបានត្រឹមតែដើរត្រឹមតែទាត់ធាក់អីធម្មតាលោតហក់អីតិចតួចដល់អ្នកអត់ដៃយកជើងសេអសបានវាយកុំព្យូទ័រកើតអញ្ចឹងសមត្ថភាពវាខ្លាំងហ៎ខ្លាំងប៉ុន្តែបើយើងមិនដែលប្រើថាវាមិនងាយណាដូចប្អូនសួរមកអញ្ចឹងថាសច្ចៈនោះវាពិបាកយល់ណាស់ទេទេសម្រាប់សប្បុរសទាំងឡាយសម្រាប់បញ្ញវន្តទាំងឡាយ បញ្ញវន្តហ្នឹងកុំយកបញ្ញវន្តធម្មតាបញ្ញវន្តប្រែថាអ្នកមានបញ្ញាវន្តៈហ្នឹងប្រែថាមានបញ្ញវន្តអ្នកមានបញ្ញាសីលវន្តអ្នកមានសិលអីចឹងទៅឬក៏សម្រាប់អរិយបុគ្គលទាំងឡាយលោកអត់ទាំងពិបាកស្អីផងព្រោះហ្នឹងវាជាគោលដៅរបស់លោកជា target របស់លោកហើយហ្នឹងហើយអឺឧទាហរណ៍វិជាទូទៅចាស់ ដូចគណិតវិទ្យាថ្នាក់ធំធំតិចតើយើងមើលទៅរសើមរសាមណាស់មានសញ្ញាលើផងសញ្ញាក្រមផងអសហើយមានដាក់អសតំណាងនៅពីលើមានលេខ2មានលេខ3មានគីបមាន cube មាន square មានអីណានេះបាទបាទខ្ញុំសួរថាតើសម្រាប់អ្នករៀនហ្មងបាទតើក៏រៀនចេះរហូតដល់ធ្វើជាគ្រូគេទៀតអានឹងពិបាកអត់មានអីពិបាកសឹងតែដូចជាសອບឃើញក៏ចេញទៀតណា ចឹងស្អីដែលថាលំបាកថាលំបាកវាមិនមែនជា area របស់យើងវាមិនមែនជាជាចំណងចំណូលចិត្តរបស់យើងនឹងមួយបានជាយើងចេះនៅឆ្ងាយពីវាស្អីក៏ដោយណាដូចខ្មែរហ្នឹងនិយាយមានអីបាក់អងៃអ្នកអត់ដែលនិយាយឲ្យទៅនិយាយមុខមនុស្សច្រើន20ញ័រអញ្ចឹងការងារនិយាយអត់បាក់ទេសម្រាប់អាប៉ុន្តែសួរថាចុះការងារផ្សេងទៀតឲ្យអាទៅបើកឡានមកបុកទៅបុកឯងពេញនឹងពិបាកមើលទៅពិបាក និមិត្តសញ្ញានៅនេះស្មាឃើញកូនសភៅមួយគេឲ្យមកអើយដូចច្រើនដល់គិតអញ្ចឹងឃើញពិបាកដឹងអាណាមកពីណីអាណាមកពីណាផ្លូវខ្វាត់ចុះខ្វាត់ឡើងថាវាលំបាកនៅក្នុងរឿងអីដែលយើងមិនធ្លាប់គិតឬក៏វាមិនមែនជាចំណងចំណូលចិត្តរបស់យើងបានជាវាលំបាកហ្នឹងដូចពាក្យបល័យពាក្យសូត្រធម៌សូត្រអីចឹងណាអ្នកអត់ដែលរៀនអានបល័យអានទៅទេពិបាកតែលើតែពិបាក ហើយចូលដល់ធ្លាប់រៀនសូត្រតាំងពីយូរហ្នឹងវាពិបាកអានបល័យរឿនលឿនជាងខ្មែរវិញនឹងនិយាយបល័យឡើងញាប់ជាងខ្មែរវិញអូអ្នកអត់ដែលរៀនអង់គ្លេសរៀនដំបូងអូបាក់រៀនចេះចុះបើគេរៀនយូររហូតដល់ធ្វើ interpreter ធ្វើជាគ្រូបរិញ្ញាបត្រអង់គ្លេសបាក់សម្រាប់គេទេថាណូដូចអត់គេអត់មាន feeling ថាលំបាកទេចឹងសរុបមកវិញថាសច្ចធម៌នោះ មិនលំបាកយល់ទេត្រង់ដែលលំបាក គឺកម្ររោគមនុស្សដែលព្យាយាមគិតពីរឿងហ្នឹងអាហ្នឹងដែលជាក្រនោះដែលលំបាករនោះព្រោះមនុស្សចូលចិត្តដើរតាមវងតាមវាយតាមមេតាមកោយហ្នឹងសូម្បីតែថានិយាយធួរនិយាយធួរហ្នឹងហើយក៏ដោយក៏នៅតែមានបុគ្គលណាមួយជាអារម្មណ៍ហ្នឹងនិយាយតាមហ្នឹងនិយាយតាមហ្នឹង វាមិនងាយរកឃើញខ្លួនឯងសូម្បីតែអាត្មាពីមុនអាត្មាធ្លាប់ថាអាត្មាធ្លាប់សូម្បីសម្លេងក៏អាត្មាវាឆ្លងតាមតាមមិនតែម្នាក់ទេតាមច្រើនអ្នកប៉ុន្តែតាមច្បាស់ជាងគេកាលពីមុនតាមលោកគ្រូកេមដិតបុត្រសវងនឹងមកពីស្ដាប់គាត់រៀងច្រើនទៅវាឆ្លងទៅមកតាមប៉ុន្តែឲ្យឲ្យវា clear understand ឲ្យមែនទៅនឹងអត់ទេ តាមបានល្អ good at imitation ល្អក្នុងការធ្វើត្រាប់ប៉ុន្តែនៅពេលដែលលែងមានអារម្មណ៍ថាចង់ធ្វើតាមនរណាអ្នកទាំងអស់គ្នាទុកជាគ្រូទុកជាអីចឹងមែនប៉ុន្តែអត់មានគំនិតថាចង់ធ្វើតាមនរណាទៀតអានឹងទៅចេញពីរបស់យើងណាមនុស្សរស់កន្លែងហ្នឹងវាអត់ឃើញបើថាតាមតាមមកជីវិត ចឹងទៅរកខ្លួនឯងអត់ឃើញហើយរាល់អ្នកប្រាជ្ញទាំងឡាយមិនអាចខ្លាយជាអ្នកប្រាជ្ញព្រោះធ្វើតាមទេអ្នកប្រាជ្ញខាងទស្សនវិជ្ជាក៏ដោយអ្នកប្រាជ្ញខាងវិទ្យាសាស្ត្រក៏ដោយអ្នកប្រាជ្ញខាងរកឃើញសច្ចធម៌ក៏ដោយបើឈ្មោះថាត្រឹមតែធ្វើតាមគេនឹងវាអត់ទេវាទល់តែ find out ដោយខ្លួនឯងរកឃើញដោយខ្លួនឯង ហើយតួបញ្ញាហ្នឹងក៏មិនបានន័យថាតលតែគិតឃើញខ្លួនឯងដោយមិនបាច់ស្ដាប់គេនោះទេព្រោះបញ្ញាវាមានកើតដោយការស្ដាប់កើតដោយសារការគិតរៀបរកហ្នឹងកើតដោយសារការចម្រើនក៏ប៉ុន្តែរបៀបនៃការយល់ហ្នឹងវាទល់តែចេះវាទល់តែយើងបានមេក្បួនតន្តិចពីគេក៏ប៉ុន្តែដល់យើងយកទៅធ្វើស្អីគេចេញដែរឧទាហរណ៍ថាការគ្រូបរៀនយើងបរៀនលេខបូកចុះឧទាហរណ៍ថាគ្រូលើកចង្កេះមកម្ដង2បូកនឹងចង្កេះ2ទៀត ត្រូវជាចង្កឹះ4អញ្ចឹងណាគ្រូបរៀនមកអញ្ចឹងចង្កឹះ2បូកនឹងចង្កឹះ2ត្រូវជាចង្កឹះ4ហើយយើងចាំអញ្ចឹងឃើញនៅរូបភាពចាំទាំងអ្វីដែលគ្រូបរៀនដល់គេឲ្យយើងទៅបូកគោគោ2បូកគោ2ចេញចង្កឹះ4ដែរអត់ឬក៏ចេញគោ4ដល់ចេញគោ4ចំណេះរបស់យើងឯងតែបើគោ2បូកគោ2ចេញចង្កឹះ4អានឹងមិនមែនចំណេះគ្រូទេ ដូច្នេះរាល់ការធ្វើទាំងអស់បើយល់តែទម្លាប់ដែលយើងចេះប៉ុណ្ណេះមកថាប៉ុណ្ណឹងមិនអត់កើតបញ្ញាទេវាមិនមែនជាខាយល់ផ្ទាល់ខ្លួនរបស់យើងទេអត់ទេចឹងហើយបានជាយើងស្ដាប់ធัวច្រើនហើយដែរបានយើងអាប់ឡាយក្នុងជីវិតអត់បានទោះបីជាយើងសូត្រទន្ទិញធัวចាំច្រើនយ៉ាងម៉េចចេះធัวច្រើនយ៉ាងម៉េចវានៅតែដោះស្រាយបញ្ហាអត់បាននៅពេលដែលយើងលំបាកចិត្តដោយសារយើងចាំតាមគេហើយអាចំណេះហ្នឹងវានៅតែបោះគេទោះបីជាស្ដាប់រឿងរ៉ាវច្រើនយ៉ាងម៉េចក៏ដោយ រឿងនិយាយពីរឿងចាំសឹងតែគ្រប់រឿងអីចឹងក៏ដោយប៉ុន្តែពេលមានរឿងរឿងរបស់អញអារឿងសម័យមុនរឿងរបស់សម័យមុនផ្សេងឃើញទេអាហ្នឹងដែលខ្ញុំកណាអាត្មាតែងតែប្រាប់ថាវិធីឬក៏ធម៌ដែលយើងស្ដាប់ហ្នឹងគួរជ្រើសដែរថាណែនិយាយតែរឿងរ៉ាវអានិសង្ឃរឿងរ៉ាវអានិសង្ឃហ្នឹងវាអត់កើតបញ្ញាអ្នកដែលគេកើតបញ្ញានៅតែកើតចឹងបើគេចេះគិតយកមកពិចារណាប៉ុន្តែរបៀបនៃយើងដែលទៅស្ដាប់ហ្នឹងចំហពីរោះតែរឿងហ្នឹងខាតតែពេលដូចនិយាយដើម គេហ្នឹងនិយាយរឿង តែបើរឿងនោះវាឆ្លុះបញ្ចាំងអំពីសកម្មភាពក្រំតយោរឿងនឹងជាជាជាអំណះអំណាងជាឧទាហរណ៍អានឹងអត់អីទេតែបើថាប្រពុតតែរឿងរឿងស្ដាប់ទៅអស្ចារណាអស្ចារណាណោះយីយូហ៊ីហ៊ូហ៊ីចាប់ទៅរឿងរបស់គេរឿងរបស់អញបាក់ចិត្តកូនឈឺកូនអីកូនដើរលេងរឿងផ្សេងហើយរឿងក្នុងកាពីបាត់ចោលអត់យកមកអាប់ឡាយកើត ហ្នឹងខាត់ពេលមកថាមានខុសអីមើលរឿងភាករឿងសម័យព្រះបើយើងស្ដាប់គ្រាន់តែសប្បាយជ្រះថ្លាសប្បាយជ្រះថ្លាអត់គិតអត់ពិចារណាហើយយើងមើលរឿងមួយមួយគេស្ដាប់ហើយគេកែប្រែមកកកោកមិនក៏យើងស្ដាប់អត់ចេះកែប្រែដូចគេថាវាស្ដាប់វាអត់កើតបញ្ញាបើកើតបញ្ញាយើងកែប្រែបានហើយញាតិញោមយល់តែហេតុអីបានគេស្ដាប់កើតបញ្ញាគេស្ដាប់គេគិតគិតតែខុសគេចោលត្រូវគេយកអានោះវាកើតបញ្ញា ហើយចុះបើយើងស្ដាប់ហ្នឹងអឺយូរហើយអាហ្នឹងយើងចោលមិនបានទេมันកើតបញ្ញាទេទោះស្ដាប់មើលទស្សនាវៈរបស់ព្រះសម្មាសម្ពុទ្ធណាដែលធ្វើខុសហើយពេលដែលយល់ត្រូវហើយមិនលះបង់បើមិនលះបង់រត់ត្រូវមិនឃើញអាហ្នឹងវាចឹងចឹងបន្តទៅទៀតរឿងវែងបន្តិចប៉ុន្តែចង់និយាយប្រាប់សុភ័ក្រសៅចង្កណាសំណួរសួរមើលតើអាចមានព្រះត្រាស់ដឹងទេក្នុងសាសនាព្រាហ្មណ៍ នៅពេលបច្ចុប្បន្ននិងថ្ងៃមុខគ្មានស្អីមួយដែលហាមអ្នកត្រាស់ដឹងមិនឲ្យកើតឡើងបានទេនៅពេលដែលបញ្ញាមានបច្ច័យគ្រប់គ្រាន់ឲ្យកើតឡើងណាគេចាត់ថាជាសាសនានេះជាជនជាតិនេះអានឹងបញ្ញត្តិសន្មត់ខាងក្រៅតាក៏ប៉ុន្តែដល់ព្រះសម្មាសម្ពុទ្ធ ត្រាស់ដឹងឡើងតួស្អីដែលដូចវាផុសឡើងមកគឺតួបញ្ញាអត់មានយកជំនឿជាតិណាមកសំខាន់សាសអីកម្មសាសនាអីគោរពអីអត់ទេតែតួបញ្ញាកើតឡើងហុចធ្លោចេញមកតែមកអញ្ចឹងក្នុងតកូលអីតកូលទៅក្នុងសាសអីសាសទៅអត់សំខាន់អីផងព្រោះតួបញ្ញាគឺតួដឹងច្បាស់នៅសភាវៈធម៌គឺដឹងច្បាស់នៅលោកនេះដឹងច្បាស់នៅលោកដតីដឹងច្បាស់ everything ចឹងអាតួដឹងច្បាស់ហ្នឹងមានជាតិស្អីទៅហាមកើតមានសាសនាអីទៅហាមកើតអោយតែវាផ្ទុះចេញមកអញ្ចឹងបានព្រះសម្មាសម្ពុទ្ធហ្នឹងជាធម្មតាយោនយកកំណើតជាស្ដេចឬក៏ជាព្រាមតកោព្រាមដោយសារអីតកោពីរហ្នឹងវាខ្ពស់អញ្ចឹងសម័យណាដែលគេលើកស្ដេចធំយកកំណើតក្នុងស្ដេចសម័យណាដែលគោរពព្រាមខ្លាំងយកកំណើតក្នុងព្រាមអញ ប៉ុន្តែពេលត្រាស់ដឹងមានធ្វើតាមព្រាមណាអត់មានយកទៅធ្វើតាមព្រាមទេពាក្យថាតាមគេគ្មានត្រាស់ដឹងកើតទេអាបើចំណុចសំខាន់ដែលត្រាស់ដឹងអត់កើតគឺអត់ធ្វើតាមគេដែលវាមិនមែនជាការស្វែងរកដោយស្អីដែលដែលជាការពិតព្រោះអាគេធ្វើមកវាអត់ត្រូវបើគេធ្វើត្រូវគេនឹងប្រពុតបាត់ហើយមកពីគេនឹងវាធ្វើអត់ត្រូវយល់វាអត់ត្រូវ ឃើញវាអត់កើតបានមិនហៅថាប្រពុតហ្នឹងតែប្រពុតផ្ទុះចេញលំបើកលំបើកអាសបកមោហៈនឹងចេញមកអញ្ចឹងក្នុងជាតិអីជាតិទៅដោយសារវៈរបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងមានកើតមកអ្នកកាន់ពុទ្ធសាសនាឯណាសរីបុត្រមិនព្រាមមកកលៀនក៏ព្រាមដែរហ្នឹងហើយប៉ុន្តែនៅពេលដែលឃើញច្បាស់សច្ចៈធម៌ហើយមានប្រកាន់ខ្លួនអញព្រាមអញប្រែតអីណានៃទៀតអត់អត់មាន ដោយព្រះសម្មាសម្ពុទ្ធត្រាស់ពីធម្មវិន័យហ្នឹងពុទ្ធសាសនាហ្នឹងដូចជាមហាសមុទ្រចឹងណាមកពីណាមកទៅពីស្ទឹងទន្លេខ្វែងជ្រោះហូរចុងបញ្ចប់មកដល់សមុទ្រទឹកតែមួយវាលែងជាស្អីប៉ុន្តែមិនតន់ចូលមកវានៅទឹកស្ទឹងវានៅទឹកទន្លេវានៅទឹកខ្វែងវានៅទឹកបលាយវានៅទឹកអីរៀងរៀងខ្លួនចឹងទៅប៉ុន្តែមកដល់ឃើញសច្ចធម៌ស្អីទៀតណាខ្លួនឯងជាស្អីទេវាឡើងជាស្អីហើយ វាទៅជាអ្នកត្រាស់ដឹងអញ្ចឹងពូជព្រាមក៏លែងពូជខ្សាច់ក៏លែងពូជអ្នកបំរើគេក៏លែងលះបង់អាអាឈ្មោះថាជាសះអីឈ្មោះថាជាស្អីហ្នឹងនៅពីក្រោយខ្នងទាំងអស់ពួកយើងហ្នឹងឆ្លោះគ្នាដោយសារអាសះអីហ្នឹងតាសះអីជន់ជាតិអីប្រកាន់គ្នាហើយដល់ក្នុងធម៌ព្រះអង្គមានចែកជាតិចែកសត្វស្អីក្នុងក្នុងមនុស្សហ្នឹង ខុប31ហ្នឹងគឺមនុស្សតែមួយឃើញណាក្នុងធម្មជាតិរបស់មនុស្សតែមួយហៅថាឋានមនុស្សមនុស្សអីមនុស្សទៅមនុស្សតែមួយរស់នៅដូចគ្នាមានស្រីមានប្រុសចេះយកគ្នាប្តីប្រពន្ធកើតកូនមកដូចគ្នាមានស្អីមនុស្សចិត្តចែកតាខ្មែរលើខ្មែរក្រមខ្មែរក៏ដាក់ចិត្តចែកទៅសាសនេះសាសនោះចិត្តចែកទៅតែឃើញច្បាស់សច្ចៈធម៌អស់សាហើយអស់សាហើយ ឃើញពីវត្ថុបំណងរបស់សត្វលោកស្មើតែគ្នានឹងឯងហើយធ្វើប្រយោជន៍ប្រយោជន៍ដល់សត្វលោកគ្រប់គ្នាតែត្រូវការភិក្ខុអក្យបណ្ឌិតោ ក្នុងណែទទួលការគោរពរួចហើយហើយសួរថាអាចារ្យគាត់និយាយថាមនុស្សយើងស្លាប់ទៅស្លាប់ទៅកាយចំណែកចំណែក6ទៀតគឺប្រានចិត្តចិត្តនោះស្អីគេចិត្តចិត្តសឹកគឺឃើញតែចេតអញ្ចឹងចេតភូតចិត្តវិញ្ញាណបញ្ញាសញ្ញានៅទៅកើតលើនិយាយច្រើនហើយទេបើដើម្បីកំចាត់បងនៅ ទិដ្ឋិហ្នឹងវាទល់តែយើងសិក្សាពីដំណើរចិត្តហ្នឹងកុំគិតអាជាតិក្រោយគិតអាជាតិហ្នឹងចិត្តវាកើតលត់មិនបើឃើញដំណើរចិត្តកើតរលត់អាមិនមិនតែចិត្តទេបញ្ញខណ្ឌវាកើតរលត់មិននៅក្នុងនៅក្នុងពេលហ្នឹងណានៅក្នុងពេលហ្នឹងនៅឥឡូវហ្នឹងបើយល់ឥឡូវហ្នឹងយល់ធัวឥឡូវហ្នឹងកុំចាំស្លាប់យើងទៅវិភាគពេលស្លាប់ហ្នឹងយើងវាអស់អីទៅគិតឯពេលហ្នឹងតែឥឡូវនេះហ្នឹងហើយ មានស្អីដែលនៅដដែលមួយវាលត់បាត់ហើយយើងមើលដូចជាទឹកជ្រោះដែលវាហូរយើងមើលហ្នឹងវាដូចនៅដដែលមិនមាននៅដដែលណាទឹកមុនទៅបាត់ហើយណាប៉ុន្តែសារវាហូររាល់ថ្ងៃទៅយើងចេះថាទឹកហូរទាំងយប់ទាំងថ្ងៃហូរទាំងយប់ទាំងថ្ងៃដូចទឹកនៅហ្នឹងមិនមានណាជីវិតហ្នឹងហូរទៅបាត់រហូតរាល់ថ្ងៃហ្នឹងហូរទៅបាត់ នេះអាដៃជាងមុនណានៅនេះណាចិត្តកំពុងគិតដល់ឲ្យលើកដៃនេះអញ្ចឹងចិត្តហ្នឹងវារុញឲ្យដៃហ្នឹងលើកទៅនឹងអញ្ចឹងអានឹងចិត្តមួយណារុញឲ្យឲ្យឲ្យដៃហ្នឹងលើកនៅនឹងហើយវាលត់ទៅបាត់អញ្ចឹងចិត្តថ្មីកើតទៀតអញដាក់ដៃទៅនេះអញ្ចឹងចិត្តហ្នឹងបជាអាចិត្តបជាដៃឲ្យទៅនេះចិត្តផ្សេងទៀតអាចិត្តមុនហ្នឹងលត់បាត់ហើយអចិត្តដែលឲ្យក្តាប់ដៃហ្នឹងចិត្តផ្សេង ដល់ប្រឹងលាដៃមកវិញអាចិត្តដែលឲ្យក្តាប់ហ្នឹងក៏លត់បាត់ហើយចិត្តថ្មីទៀតវាឲ្យលាទៅมันខុសពីម៉ាស៊ីនឡានទេមកភុចមកភុចដោយវារុញឡានទៅហ្នឹងអាប្រេងធម្មពលភ្លើងដែលវាឆេះតាមកំពង់ស៊ីម៉ាំងវាភុចភុចភុចភុចភុចភុចភុចភុចភុចភុចវិលទៅហ្នឹងមិនមែនភ្លើងក្តៅទេវាលត់បាត់អស់ហើយអាភ្លើងមុនលត់បាត់អស់ហើយ តែយើងអាចនិយាយបានទេថាអាភ្លើងឆេះក្នុងម៉ាស៊ីនតាំងពីដំបូងហ្នឹងវារត់ទៅឆេះទៀតទៅបើកពីពោធិ៍សាត់ទៅដល់ភ្នំពេញអាតួភ្លើងតួធម្មពលដូចចិត្តហ្នឹងចឹងបច្ចេកគួងគួងគួងចេញតាមពងសំណាំងអាភ្លើងវាទៅជាផ្សែងអស់ហើយអាភ្លើងហ្នឹងទៅជាផ្សែងអស់អាភ្លើងដែលរុញវាស្ទង់ឲ្យវិលហ្នឹងវាទៅជាផ្សែងអស់ហើយបើកមកដល់ពោកំពង់ឆ្នាំងអស់ប្រេងចាក់ប្រេងថែមទៀតឆេះទៅទៀត សួរអាធម្មពលភ្លើងដែលរុញដែលរុញឡានមកដល់កំពង់ឆ្នាំងនឹងឬដែលវារុញឡានឲ្យមកដល់ពេញទៀតនេះថាមែនតែគឺភ្លើងថ្មីប៉ះប្រេងថ្មីវាឆេះថ្មីទៀតប៉ះប្រេងថ្មីវាឆេះថ្មីទៀតអញ្ចឹងហើយយើងចាំគិតដល់ឡានខូចអាធម្មពលវាទៅណាគិតវាមិនឃើញទេគិតអាអាកំពង់តែឆេះហ្នឹងឲ្យឃើញលែងឆ្ងល់អាពេលឡានខូចហើយដូចគ្នាព្រះសម្មាសម្ពុទ្ធឲ្យយើងរៀនឧបតិយៈពៈយ៉ាងឥឡូវហ្នឹង ឥឡូវហ្នឹងបើនៅតែអញមិញហ្នឹងអញឥឡូវអញទៅដែរមានន័យថាយើងអត់យល់ទេហើយបើអត់យល់ហ្នឹងទៅច្បាស់ណាស់ថាពេលងាប់ហ្នឹងឆ្ងល់ចឹងបានក្នុងគាថាមួយព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថាយោវៈសសតੰជីវេអបះសੰឧទយពៈយ៉ាងបុគ្គលណារស់នៅអស់100ឆ្នាំក៏ប៉ុន្តែអបះសੰណាអត់ឃើញបាសៈនឹងឃើញអបះសੰអត់ឃើញមិនបើព្រេកមើលណាតួបញ្ញានេះវាអត់ឃើញ ឧតយពៈយ៉ាងនៅការកើតនិងការរលត់នៃរូបធម៌និងនាមធម៌អត់ឃើញអត់ឃើញការរលត់ពេលណាអត់ឃើញឥឡូវហ្នឹងអត់ឃើញតាំងពីយូរមកមិនដែលឃើញរលត់ម្ដងនៅអញរហូតការរស់របៀបហ្នឹងព្រះអង្គថាអត់ប្រសើរអីតិចព្រោះអត់ដឹងវាច្រឡំមកអេកាហង្ជីវិតੰសាយោបាសតោឧតយបយ៉ាងចំណែកបុគ្គលឯណារស់តែមួយថ្ងៃឯង ក៏ប៉ុន្តែមានបញ្ញាឃើញច្បាស់នៅការកើតនិងការរលត់អញ្ចឹងយើងត្រូវដឹងឲ្យច្បាស់អាពាក្យការរលត់ហ្នឹងវាមិនមែននៅដដែលបើនៅដដែលមិនហៅថាលត់ដូចភ្លើងបើបើនៅដដែលមិនហៅថាលត់រូបធម៌នេះមិនទៅវាកើតរលត់រាល់ថ្ងៃកើតរលត់រាល់ថ្ងៃហើយបើវារលត់ហើយបានស្អីទៅកើតទៀតមិនបាច់ពេលងាត់ទេអាំសិលមិញមានមកកើតទៀតឯណាឃើញអាស្អីដែលយើងភ្លេចគឺវាឆឹងហ្នឹងវាមានមកទៀតឯណារឿងស្អីខ្លះដែលយើង experience មកតាំងពីក្មេងមកវាភ្លេចអស់អាយុអាចណាខ្លះបាត់អស់ហើយអាចិត្តហ្នឹងពេលជួសហ្នឹងមានចិត្តដែរប៉ុន្តែចិត្តហ្នឹងវាលត់អស់ទៅមិនសមតាមគ្នាបន្តិចបន្តិចនៅចាំខ្លះខ្លះហ្នឹងរុញមកទេប៉ុន្តែអាទួចិត្តកាំងគូជូអាចហ្នឹងវាងាប់តាមអាចបាត់ហើយអូសំខាន់ណាស់កន្លែងហ្នឹងសំខាន់ណាស់យល់ទៅនឹងខ្ញុំមិនថា clear អត់ដែលទៅគិតថាងាប់ក្រោយពីងាប់ហ្នឹងមិនវាលែងគិតទៅព្រោះអាចិត្តឥឡូវហ្នឹងមិនបានកើត រហូតដល់ពេលដេកផងហ្នឹងអាចិត្តពេលដេកយសពហ្នឹងបានកើតរហូតដល់ពេលយើងភ្ញាក់វិញផងហ្នឹងហើយទៅគិតអីអាក្រោយងាប់នោះក៏អាចិត្តឥឡូវហ្នឹងមិនដែលកើតម្ដងទៀតផងហ្នឹងចិត្តមកគណៈកើតបានតែម្ដងហើយបាត់ទៅអញ្ចឹងហើយបានជាធោះចែកជា3កាលហ្នឹងអតីតាធម្មាមានន័យធោះកន្លងហើយអាកន្លងហើយហ្នឹងវាទៅបាត់ស្អីដែលវាទៅបាត់វាលែងមានវាគ្រាន់តែធ្លាប់មានហើយវាលែងមានទៅឈ្មោះថាអតីតយើងមិនយល់ពាក្យហ្នឹងផង អាទឹកកន់តាកន្លងហើយឃើញទេអាទឹកកន់តាកន្លងហើយមានន័យថាវាលត់បាត់ហើយស្អីដែលកន្លងទៅនោះវាលត់បាត់ហើយបច្ចុប្បន្នៈឃើញទេបច្ចុប្បន្នៈបតិឧបនៈមានន័យកំពុងកើតប្រកបអ្នកអាស្អីកំពុងកើតប្រកបនេះឧបនៈប្រែថាកើតឡើងកើតឥឡូវហ្នឹងពេលហ្នឹង at the time of speaking ឥឡូវហ្នឹងបើបច្ចុប្បន្នគណចែកតាមបញ្ញត្តិវាមានណា បច្ចុប្បន្នជាតិបច្ចុប្បន្នកាលអីណានេះប៉ុន្តែបើពាក្យថាបច្ចុប្បន្នគឺ present moment ហ្នឹងឥឡូវហ្នឹងឥឡូវហ្នឹងឥឡូវហ្នឹងឥឡូវមិញហ្នឹងបាត់ទៀតទេគឺកំពុងប្រកបតែម្ដងហៅថាបច្ចុប្បន្នហូរតែពីហ្នឹងឡើងមកវិញហើយវាឡើងមកវិញទៅបាត់ហើយហេអនាគតស្អីគេអនាគតមិនពេលវេលាទេសំដៅទៅដល់ស្អីដែលវាអត់តាន់កើតវាអត់តាន់កើតរូបធម៌នេះមកធម៌ដែលវាអត់តាន់កើត ដាក់អីហៅមិនបានហៅថាអនាគតមើលមកពីអ្នកនិងអាកតៈអាកតៈកតៈប្រែទៅអាកតៈប្រែទៅមកអនាគតៈប្រែថាមិនតាន់មកស្អីដែលវាមិនតាន់កើតនិយាយតាមធនហ្នឹងគឺស្អីដែលមិនមែនតាមធនគឺធម្មជាតិហ្នឹងស្អីដែលវាមិនតាន់កើតហៅថាអនាគតប៉ុន្តែវានឹងកើតមិនតាន់កើតក៏ប៉ុន្តែវានឹងកើតមិនមែនអាឥឡូវនេះទៅកើតទេ តែវាអាចកើតព្រោះឥឡូវនេះជាបច្ច័យរុញឲ្យកើតហ្នឹងហើយយល់ច្បាស់ប៉ុណ្ណឹងជំនឿមួយដែលថាមានអ្នកយកទៅឋានសួគ៌នោះគឺត្រូវដាច់ក្បាលថ្មិលលែងហ្មងលែងអញធ្វើចេះក៏លោកប្រអិនមើលឃើញយកអញទៅឋាន No អត់ទេមិនបែរថានៅក្នុងសាសនានេះក្នុងស្អីក៏ដោយក្នុងអាចារ្យណានាំមិនក៏ដោយកលែងនេះអ្នកជំនឿអញ្ចឹងអញ្ចឹងហើយអាចារ្យយុទ្ធសាស្ត្រព្រោះ ហ្នឹងដល់ពិបាកកោះណាស់ហ្នឹងក្នុងសង្គមយើងពិបាកកោះណាស់ដោយសារមានអាចារ្យដឹកនាំអញ្ចឹងគាត់មិនដែរឃើញឧបតិយពៈយ៉ាងឯងឃើញអាហ្នឹងឯងគេថាកន្លែងហ្នឹងព្រះអង្គសំដែងច្រើនណាពលវៈឬក៏ក្នុងក្នុងអីក្នុងធម្មបទអាឃើញនឹងមិនឃើញច្បាស់នឹងមិនច្បាស់ហ្នឹងរស់តែមួយថ្ងៃបានណាអត់ឃើញច្បាស់រស់តែមួយថ្ងៃក៏បានណាហើយបើរស់នៅយូរអត់ឃើញច្បាស់សច្ចៈធម៌ផង រស់នៅសមតបាបហ្នឹងមានស្អីអានេះឧទាហរណ៍ថាមន្ត្រីចុះបើធ្វើយូរដើម្បីធ្វើការងារឲ្យល្អវាទៅចម្រើនហើយបើធ្វើធ្វើទៅសេចក្តីអាក្រក់ហ្នឹងមានចម្រើនអីនឹងធ្វើមន្ត្រីជីវិតយើងដូចគ្នាហ្នឹងបើរស់នៅដើម្បីឃើញច្បាស់នៅសច្ចធម៌នៃជីវិតនេះរស់តែមួយថ្ងៃក៏បានមិនចាំបាច់ច្រើនថ្ងៃតែបើរស់ដើម្បីបំពេញតណ្ហាបំពេញតបាបរស់កាន់តែច្រើន បាបកាន់តែច្រើនរស់កាន់តែយូរបាបកាន់តែច្រើនមនុស្សខ្លះស្លាប់ពីក្មេងល្អដូចលោកតាពលពតចឹងបើគាត់ស្លាប់តាំងពីអឺឆ្នាំ70គាត់ល្អតែឲ្យគាត់រស់មកដល់75ប្រកាសសម័យពលពតឃើញទេល្អដែរមានល្អស្អីងាប់មុននឹងមានបានបកកសង្គមមួយនឹងទេ ឃើញទេវតាត់បើអស់ជីវិតកាលទៅទៅបួសភ្លាមអាសិលនោះល្អនោះល្អបើរស់បន្តិចទៀតធ្វើបាបបណ្ដោយកុំគិតតែរឿងគេឲ្យអាយុវែងចេះតែអសួរខ្លួនឯងវែងទៅអីវែងធ្វើបាបទេងាប់ទៅហើយហ្មងទៅសួរថាតើប្រពុតអប់រំកូនគាត់ដោយរបៀបណាខ្លះគុណម្ចាស់អឺបើយើងសិក្សាតាមប្រវត្តិព្រះអង្គមិនលំបាកទូនមានទេព្រះរាហុលកាល ព្រះរាហុលប្រសូតភ្លាមព្រះអង្គចេញទៅបួសអញ្ចឹង6ឆ្នាំហ្នឹងព្រះអង្គអាចបាន នៅទូនមាន អប់រំអីទេនៅជាមួយមេតានៅជាមួយជីតានៅក្នុងព្រះជាវាំងហើយព្រះអង្គត្រាស់បានមួយឆ្នាំអញ្ចឹងអឺដល់ពេលព្រះអង្គប្រោះពពួកញាតរួចហើយរាហុលអាយុ7ឆ្នាំទៅបួសជាសាមណេរ ចឹងអ្នកបួសសាមណេរមុនគេក្នុងពុទ្ធសាសនាហ្នឹងគឺព្រះរាហុលបន្ទាប់ពីបួសហើយព្រះអង្គសម្ដែងពីសច្ចធម៌នឹង5អញ្ចឹងមនុស្សតែយល់ពីសច្ចធម៌មានប្របាក់បដៅអីអត់ចាំបាច់ប្រាប់ថាអានេះខុសអានេះត្រូវអានេះល្អមិនល្អវាយល់ពីជីវិតបាត់ហើយបើដល់ឡាចំណុចពិសេសបដ ாய் ហ្នឹងអញ្ចឹងមិនថាយល់ច្បាស់សច្ចធម៌ឃើញច្បាស់សច្ចធម៌ហ្នឹងវាជាកពូលធម៌ឯងកពូលសិលធម៌កំពូល សុជីវធម៌កម្ពូលអីទាំងអស់ហ្នឹងកម្ពូលវិន័យទាំងអស់ហ្នឹងវាលោកឃើញច្បាស់អាហ្នឹងហើយនឹងទៅទូនមានថាម៉េចទៀតអានេះដូចថាឈឺប៉ុន្តែបើកទឹកថ្នាំចំមកដាក់មកក្របជាបាត់ហើយចាំបាច់ទៅលេបអាថ្នាំកាច់កោចអីណាណីអ្នកឯងត្រូវធ្វើចេះអ្នកឯងត្រូវរៀនចុះវាអត់ចាំបាច់គូចំមកកន្លែងចប់បាត់ហើយហ្នឹងបើទៅចំមកកន្លែងចប់ដូចមនុស្ស បើកមើលរឿងកុនចំមកភាពបញ្ចប់អញ្ចឹងលែងចង់មើលពីដើមអញ្ចឹងមានត្រូវមិនទៀតវាចំមកបលែងបញ្ចប់ហើយអញ្ចឹងឯងបានថ្មថាវាគ្មានរឿងអីដែលសិក្សានៅពុទ្ធវចនៈនេះឲ្យល្អជាងរៀនពីសច្ចធម៌នឹងទេហើយគ្មានស្អីដែលផ្លូវកាត់ជាងរៀនពីសច្ចធម៌នឹងដែរហើយសច្ចធម៌នឹងដែលយល់ច្បាស់ទៅបានគឺបរមត្តធម៌នឹងឯង ហើយតែរៀនកន្លែងហ្នឹងហើយមិនបាច់ទៅអានទស្សនវិជ្ជាទៅអានចិត្តវិទ្យាអាត្មាអានដូចស៊ីពោតអាដេញស៊ីស្នូលពោតវាអត់ឆ្ងាញ់អត់ឆ្ងាញ់ព្រោះយើងវាដល់កន្លែងខ្លឹមបាត់ហើយហើយយើងទៅនិយាយពីទស្សនៈទីណានៃពួកអ្នកទស្សនៈស្គាល់ចិត្តច្បាស់ផងហ្នឹងហើយដល់ពេលសច្ចៈធម៌នេះរៀនពីចិត្តចេតសិករូបអាប្រភពដើមឬក្នុងយើងនឹងរៀនឡើងខ្ទេចដល់អញ្ចឹងហើយ ដែលមនុស្សយកទៅនិយាយពីជាទស្សនៈនិយាយជាស្អីស្អីណាណីស្ដាប់ទៅដោយអត់ដឹងយើងអឺបើបើបើមិនយល់ពីអារម្មណ៍អ្នកយល់ច្បាស់សច្ចធម៌ទេឧទាហរណ៍ដាតយើងចុះដែលយើងហូបអាអឺមហូបដែលល្អល្អមានជីវជាតិអីដល់ហើយទៅគេឲ្យទៅទូស៊ីអាស្មូលពោតពោតក៏មិនមែនអាពោតខ្ចីអាពោត ទុំចាស់ហើយគេស្ងោអត់មានជាតិអីសោះទៅស៊ីអត់រសជាតិមិនទៅអានទស្សនៈផ្សេងផ្សេងឥឡូវហ្នឹងអញ្ចឹងអត់មានរសជាតិអីទេគ្មានទេពួកអ្នកសរសេរអ្នកថាហ្នឹងវាអត់ទៅស្គាល់ចិត្តខ្លួនឯងហ្នឹងល្មិចផងហ្នឹងមិនដឹងខ្លួនឯងមានកិលេសមិនផងហ្នឹងមិនទៅស្គាល់រឹកកិលេសផងហ្នឹងស្មានតែខ្លួនឯងហ្នឹងអ្នកប្រាជ្ញទៅទៀតអាអ្នកប្រាជ្ញហ្នឹងគេហៅណាតែនៅធៀបពិតឲ្យតែនៅមានកិលេសគ្មានប្រាជ្ញស្អីទេគឺតួប្រាជ្ញគឺតួបញ្ញា គណភាសាសំស្ក្រឹតប្រាជ្ញប្រាជ្ញហ្នឹងគឺភាសាសំស្ក្រឹតបល័យហៅថាបញ្ញាហើយតួបញ្ញាវាមានកលេសអីក្នុងហ្នឹងអត់ទេអឺភីហុងលីអឺមកទទួលការគោរពរួចហើយចុះត្រៃលក្ខជាបញ្ញត្តិឬក៏ជាបរមត្តត្រៃលក្ខហ្នឹងគ្រាន់តែជាពាក្យត្រៃត្រៃហ្នឹង3អញ្ចឹងត្រៃត្រៃហ្នឹង3 លក្ខហ្នឹងគឺលក្ខណៈសរសេរលោកជាងខហើយណតន្តឃាតយើងហៅថាត្រៃលក្ខនេះអារឿងត្រៃលក្ខហ្នឹងដល់តែពេលយើងអត់យល់គេយកទៅបង្កើតញាតញោមជឿរាប់ម៉ឺនរាប់សែននាក់បើបានជឿត្រូវវាអត់អីទេវាជឿខុសហើយថ្មនិយាយរឿងហ្នឹងជិត20ឆ្នាំមកមិនសូវលឺទេអាខ្សឹបតគ្នាតាមផ្ទះហ្នឹងថាវាលឺលឿនលឿនអឺ និយាយដាក់វិទ្យុផងដាក់មេក្រូផងស្ដាប់អត់សូវឮហ្នឹងដល់គេខ្សឹបអូត្រូវលាក់វាបានចេញចេញចេញចេះមិនបានវាលឺអានោះថាមកពីក្នុងចិត្តរបស់មនុស្សយើងវាកិលេសអាចង់បានហ្នឹងគ្រប់តែគ្នាដល់អញ្ចឹងគេបង្កើតជំនឿអីមួយទៅថាបានចេះបានចេះបានចេះទៅហើយដល់មេគាធោគឺបើកផ្ងាអត់មានរឿងបានគឺរឿងយល់រឿងដឹងអីដឹងច្បាស់អីដល់មនុស្សអត់បើកភ្នែកគិតតែឃ្លានរាវតាមគ្នាអញ្ចឹង អញ្ចឹងឲ្យតែលឺថាបានបានទៅមិនបាច់ទៅជំនឿស្អីទេរស់ស៊ីអីក៏ដោយឲ្យតែគេបញ្ឆោតអារឿងបានច្រើនបានច្រើនចាញ់បោកគេអស់រាប់ម៉ឺនឥឡូវមិនបាច់ទៅរឿងទៅធ្វើប៉ុនគេបោកថារឿងបានហ្នឹងទេហ្នឹងហើយដូចកាលទៅកូរ៉េបងប្អូននៅកូរ៉េបានប្រាប់ឯអ្នកទៅផ្សព្វផ្សាយអារឿងចូលហ៊ុនទិញដីទិញអីអញ្ញាញ៉ៃខ្លះអបទិញដីមិនដែលទៅមើលណា អានឹងថ្មនិយាយតាមបងប្អូននៅកូរ៉េនិយាយប្រាប់ឯណាថ្មមិនមានឯកសារអីហើយក៏មិនថាអ្នកណាមួយជាអ្នកនាំទៅទិញច្បាស់ព្រោះមានគ្នាច្រើនប្រយ័ត្នផងបើមានអញ្ចឹងបើមិនមានអញ្ចឹងអាត្មាក៏សូមអធិស្ឋានក៏ប៉ុន្តែអាត្មាឮពីបងប្អូននិយាយថាមានអ្នកចាញ់បោកច្រើនអារឿងទៅទិញដីទិញអីហើយធ្វើការខំធ្វើការនៅកូរ៉េណាខ្ញុំទៅចំណេញចេញចេញប្រឹងប្រឹងប្រឹងប្រយ័ត្នផងប្រយ័ត្នផងឬបានច្រើន បាទចូលហ៊ុនចេះចេះជើទៅវាបានច្រើនមកចេះចេះទាំងលោកទាំងកសក់នៅស្រុកខ្មែរក៏ចាញ់បោកគេច្រើនឲ្យតែអាចចង់បានងាយហ្នឹងងាយនឹងត្រូវគេបឆោតណាស់ហ្នឹងហើយប៉ុន្តែមិនគួរនិយាយព្រោះរឿងវាគ្មានឯកសារច្បាស់នៅក្នុងដៃគ្រាន់តែរឿងតគ្នាប៉ុន្តែសរុបសេចក្តីមកថាស្អីដែលថាងាយពេកណាមើលទៅចំណេញចំណេញក៏ងាយគេបោកយើងអ្នកអាទៅធ្វើបន់ឲ្យគេថាបានចេះជួងចេះបានចេះជួងចេះបានចេះហ្នឹងក៏ងាយគេកុហកយើងនឹងតែអញ្ចឹង មេគីប្រពុតអត់មិននិយាយរឿងបានទេនិយាយរឿងដឹងដឹងអីយល់អីធ្វើអីលះអីណាអត់មាននិយាយរឿងបានទេសូម្បីនិយាយពីអានិសង្ឃក៏និយាយពីធោកើតពីបច្ច័យប៉ុណ្ណោះទេអានេះកើតមានព្រោះអានេះជាបច្ច័យអញ្ចឹងទេមិនមែនតែធ្វើឲ្យបានណូអត់អញ្ចឹងព្រោះកាលណាយើងយល់ធោកើតពីបច្ច័យទោះវាមិនកើតឡើងក៏យើងអត់ខូចចិត្តដែរព្រោះវាខ្វះបច្ច័យរបស់វាណាខ្វះហេតុរបស់វាទើបអានឹងវាអត់កើតឡើង ចុះបើយើងចិត្តឲ្យបានឲ្យបានដល់មិនបានវាមិនកើតទុកឃើញធัวទាំងឡាយទុកទាំងឡាយវាកើតពីតណ្ហានោះហើយតិចថានិយាយថាកុហកអត្តនោផងគេជឿដែរហ្នឹងធ្វើរឿងអីព្រោះអាជឿដោយអត់យល់ដោយអំណាចតណ្ហាវាមានមោហៈបាំងនៅហ្នឹងមានមោហៈហ្នឹងបិទភ្នែកបញ្ញាគេណាដល់មានលោភៈអាចង់បានចង់បានគេថាធ្វើចេះបានធ្វើចេះបានធ្វើចេះបានតាមពិតបិទភ្នែកស្រាប់អត់បានបើកមើលអីផងហ្នឹងហើយបើបើកតិចខ្លះក៏វាភ្ញាក់ខ្លះបើតិចអត់បានបើកទៀតហើយភ្នែកបិទស្រាប់ ពាក្យគេដាស់ទួនវាមិនសូវលឺឮថាពាក្យគេដឹកអត់ទៅឲ្យបានអាហ្នឹងវាត្រូវតែទៅច្រើនអញ្ចឹងហ្នឹងហើយអញ្ចឹងត្រៃលក្ខត្រៃលក្ខជាពាក្យមួយម៉ាត់ជាពាក្យក៏ប៉ុន្តែជាពាក្យវោះកំណត់ទៅលើអីគឺកំណត់ទៅលើពួកធัวទាំងឡាយគឺបរមត្តធัวនឹងឯងដែលបរមត្តនោះខ្លះវាតាំងនៅក្នុងអំណាចលក្ខណៈមួយ ខ្លះវានៅក្នុងលក្ខណៈទាំង3ចិត្តចេតសិករូបតាំងនៅក្នុង ត្រៃលក្ខលក្ខណៈ3គឺអនិច្ចំហៅថាអនិច្ចលក្ខណៈអនិច្ចលក្ខទុក្ខលក្ខអនត្តលក្ខនេះហៅអញ្ចឹងក៏បានដែរប៉ុន្តែនិយាយពាក្យអស់ថាអនិច្ចលក្ខណៈទុក្ខលក្ខណៈហើយនឹងអនត្តលក្ខណៈក្នុងគាថាមួយព្រះអង្គបញ្ជាក់ច្បាស់ថាសពេសង្ខារាអនិច្ចាអញ្ចឹងសង្ខារាស្អីគេស្អីដែលវាកើតអលត់កើតអលត់កើតអលត់កើតអលត់កើតអលត់កើតអលត់ហ្នឹងវានៅហើយមិនអាច កើតឡើងហើយมันអាចនៅដដែលបានប្រែប្រួលហ្នឹងហៅថាអនិច្ចំអនិច្ចលក្ខណៈអញ្ចឹងស្អីគេអាហ្នឹងបរមត្តធម៌ហ្នឹងឯងប្រែប្រួលមានសភាពមិនទៀងវាទ្រាំនៅដដែលអត់កើតហៅថាទុក្ខੰដោយសារតែវាប្រែប្រួលនឹងឯងបានឲ្យឈ្មោះមកជន់ទៀតហៅថាទុក្ខੰហៅថាទុក្ខលក្ខណៈទុក្ខលក្ខណៈសពេសង្ខារាទុក្ខាមិនទុក្ខលក្ខណៈហ្នឹងសភាវៈផ្សេង ហើយនឹងអនិច្ចលក្ខណៈហ្នឹងផ្សេងផ្សេងអត់ទេតែមួយដដែលប៉ុន្តែប្រែប្រួលក្នុងន័យថាប្រែប្រួលឬក៏ចង់និយាយថារបស់កើតឡើងហើយលត់ទៅវិញកើតឡើងហើយលត់ទៅវិញហ្នឹងហៅថាអនិច្ចំអនិច្ចលក្ខណៈដល់ដោយសារតែវាកើតឡើងអញ្ចឹងប្រែទៅវិញទាំងអស់ទាំងសបាយទាំងធម្មតាទាំងអាមិនពេញចិត្តទាំងមិនសบายចិត្តអីទាំងអស់ហ្នឹងកុំឲ្យយើងច្រឡំ ព្រោះយើងច្រឡំថាវាស្មានតែមានសុខដែរនោះហ្នឹងព្រះអង្គដាក់ឈ្មោះមួយទៀតកាន់ដាក់ឈ្មោះទេណាប៉ុន្តែហ្នឹងវាអញ្ចឹងស្រាប់ទេដោយសារថារបស់ទាំងអស់ហ្នឹងវានៅដដែលអត់កើតអញ្ចឹងទោះអាសបាយទោះអាអត់សបាយទោះអាស្អីទោះអាបានទោះអាបងស្អីក៏ដោយអាទាំងអស់ហ្នឹងដោយសារវានៅដដែលអត់កើតហ្នឹងឯងមិនសុខទេ ជាទុកតើណាជាទុកខាងណាជាទុកខាងដល់វាប្រែប្រួលជាទុកអញ្ចឹងតើវាជាអត្តាទេជាខ្លួនទេ ថាមែនក្នុងន័យអីក្នុងន័យបសោតគឺព្រោះអីព្រោះវាប្រែប្រួលចេះតែអពាតចេះតែវិនិច្ឆ័យចេះតែអន្តរធានវានៅក្នុងអំណាចរបស់អ្នកណាម្នាក់ហៅថាអនត្តាអញ្ចឹងបើនិយាយនៅក្នុង បរមត្ថធម៌4 3នៅក្នុងអនិច្ចំទុក្ខំ4នៅក្នុង3នៅក្នុងអនិច្ចំទុក្ខំហ្នឹងគឺចិត្តចិត្តសិទ្ធរូបអនិច្ចំទុក្ខំអនត្តា ហើយដល់ទៅនិព្វាននេះអត់មែនជាអនិច្ចំមិនមែនជាទុក្ខំទេ តែក៏ជាអនត្តាដែរមិនមែន belong to anyone ហើយក៏មិនមានខ្លួនរបស់វាអីសម្រាប់ប្រកាន់ដោយទិដ្ឋិអីអត់ទេតែនៅពេលមិនមែនអនិច្ចំមិនមែនទុក្ខំទេតែជាអនត្តាដែរនឹងយើងសិក្សាបរមត្តធម៌ទៅយល់ហើយ